stramm សូមជូននេតិសន្តានាព្រះធម៌សូមលោកលោកស្រី អ្នកនាងកញ្ញាអ្នកញោមពិតបរិស័ទទាំងអស់អនុមោទនីស្ដាប់នៅធម្មសាកិច្ឆាការសន្តានាព្រះធម៌ដូចតទៅ សូមអនុមោទនី ណាជាវធមខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដល់គង់ខ្ពស់លោកសូមក្រាបថ្វាយបង្គំចំពោះគុណចាស់វធិរានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមញរិនពរលោកលោកស្រីនាងកញ្ញាញោមពិតបរិស័ទទាំងអស់ដែលកំពុងទទួលសនាការ live ផ្ទាល់ផ្សាយចេញពីវត្តរតនារាមទីក្រុងស៊ីទីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺជាថ្ងៃអឺ 1500ខែផលគុណឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី1ខែ មេសាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់ញាតិញោមពិតបរិស័ទអនុមោទនាស្ដាប់នៅពធទេសនា ការសន្ទនាពធដែលមានការនិមន្តចូលរួមពីគុណចាស់ពីព្រះអង្គនិងឧបាសិកាមួយអ្នកចូលរួមក្នុងឱកាសនេះគណៈសូមស្វាគមន៍គុណចាស់ញាណសារណោនិមន្តគង់នៅក្នុងវត្តធម្មសាមគ្គីទីក្រុងស៊ីដនី ដោយសេចក្តីគ្រោះគាថ្លែនិងសូមក្រាបថ្វាយបង្គំចំពោះគុណចាស់ចន្ទជុតតោនិមន្តកូននៅក្នុងវត្តរស្មីរតនសាមគ្គីដោយសេចក្តីគ្រោះគាថ្លាហើយនឹងសូមស្វាគមន៍អូនញោមវាសិកាមកពីខាងទីក្រុងភ្នំពេញដោយសេចក្តីរាប់អានផងដែរនឹងហើយថ្ងៃនេះយើងបានមកជួបជុំគ្នាសាជាថ្មីបន្ទាប់ពីសម្រាប់មួយសប្តាហ៍ហើយគុណចាស់ញាណសាណោសម្រាប់អស់ពីសប្តាហ៍ហើយហើយថ្ងៃនេះបានឱកាសមុនចូលរួមបន្ត អញ្ចឹងខ្ញុំកណាមិនបានរៀបរាប់អ្វីច្រើនទេគ្រាន់តែថារំលឹកឡើងវិញគឺការសន្ទនាកាលពីប្រហែលសប្តាហ៍មុននោះគឺយើងជជែកគ្នាអំពីប្រធានបទរបស់យើងគឺសិលមយៈបនសម្រាប់ដោយការរក្សាសិលចូលមកដល់បញ្ចសិលគឺសិល5បានជជែកសន្ទនា គ្នាមកដល់ពេលនេះគឺចំនួនអឺ13សប្តាហ៍ហើយគេនិយាយពីសិល5 ឥឡូវយើងខ្ញុំកណាសូមរដ្ឋរដ្ឋនាមគុណចាស់ចន្ទជុតតោមេត្តាផ្ដើមសេចក្តី ចូលទៅក្នុងសិលសិក្ខាបទទី5គឺអឺសូរាមេរយៈគឺថាគឺថាមិនសិក្ខាបទទី5កណាសូមនិមន្តគុណចាស់គ្រូចន្ទជុតតោមេត្តាធ្វើសេចក្តីផ្ដើមដូចតទៅកណាសូមនិមន្តស្ងំជើង មុនទៀតបាទគេបឋមខ្ញុំប្រកាសសូមថ្វាយបង្គំព្រះរតនៈទាំង3ដោយសេចក្តីគោរពជ្រះថ្លាសូមថ្វាយបង្គំគុណចាស់សវណ្ណបញ្ញោគុណចាស់ញាណសារណោ ដោយសេចក្តីគោរពកោតក្រែងថ្វាយបង្គំព្រះថេរារថេរា គ្រប់ព្រះអង្គមានប្រតិចូលស្រាប់ពធតាមកាលាយ សូមចម្រើនពរញោមបាសិកានុបសុវណ្ណហើយនឹងប្រាពោញាតញោមពុទ្ធបរិស័ទគ្រប់គ្នាដែលបានចូលស្ដាប់ពធតាមការឡាយចាំថ្ងៃប្រចាំរាត្រីថ្ងៃសុក្រនេះទៅអាស្មាននេះម៉ោង7:13នាទីយប់នៅទីក្រុង Brisbane ម៉ោង8 13នាទី នៅទីក្រុង Sydney ហើយខាង Sydney ទៅតែថ្ងៃទីប្រហែលទី4នេះហើយដល់ម៉ោងណាណានៅទី4ចារោដែរណាណាណាបាត់ប្រមងនៅឡើយណាសេវាដឹកខ្សោយគុណចាស់គ្រូ ថ្ងៃនេះស្ថិតនៅក្នុងថ្ងៃ15ឆ្នាំឆ្លូវត្រីស្រាយ2006សទី1មេសាឆ្នាំ2022អាខ្ញុំណាស្ដាប់ផ្លែអត់ច្បាស់ដែរហ្នឹងទាំងលើសំឡេងឡើយណាជាប់កាំងរហូតទៅ គុណចាស់គ្រូមេត្តាផ្ដើមចាស់ហ្នឹងនៅលើមុនមុនខាងអ៊ីនធឺណិតចឹងខ្ញុំកណាបន្តសូមនមស្ការចំពោះគុណនៃព្រះរតនត្រ័យ ដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាក្រៃលែងនឹងសូមនមស្ការចំពោះគណៈគុណចាស់សវណ្ណបញ្ញោហើយនឹងគុណចាស់ចន្ទជោតោដោយសេចក្តីគោរពកោក្រៃនឹងសូមនមស្ការចំពោះព្រះសង្ឃគ្រប់ព្រះអង្គដោយសេចក្តីគោរពកោក្រៃហើយនឹងមួយលើចម្រើនពរចិត្តញោមគឺគឺឧបាសិកានុសវណ្ណដែលមានប្រកដី ក្នុងការចូលសន្ទនាពុទ្ធោជាប្រចាំរាល់ថ្ងៃសុខហើយនឹងមួយលើចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទដែលមានប្រកដីតាមដានស្ដាប់ក្នុងពេលឥឡូវនេះក្តីឬក៏ក្នុងពេលក្រោយក្តីដោយសេចក្តីជ្រះថ្លានៅក្នុងសេចក្តីព្យាយាមរបស់ញាតិញោមពុទ្ធបរិស័ទនៅក្នុងទិដ្ឋីថ្ងៃសុខ10 500ខែប្រគុណគឺដាច់ខែប្រគុណឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃ ទី1ខែមេសាឆ្នាំ2022ជាប្រលក្តីក្នុងថ្ងៃសុក្រយើងបានជួបជុំគ្នាដែលរៀបចំដោយគុំចាស់សវណ្ណបញ្ញោ ការសន្ទនាពធនៅក្នុងបញ្ញកិរិយាវត្ថុក្នុងមេតិកាធម៌ដែលយើងលើកក្នុងបញ្ញកិរិយាវត្ថុ មានទាំង10ប្រការ ហើយយើងចូលដល់ពុញកិរិយាវត្ថុទី2គឺសីលមយៈបនសម្រាប់មកពីការរក្សាសិលចឹងនៅក្នុងបនដែលសម្រាប់មកពីការរក្សាសិលយើងបានសន្តានាជាច្រើនមកក្នុងតួសិលហ្នឹងទៅទៅនៅ ក្នុងនិច្ចសិលទាំងពីសិក្ខាបទបាណាតិបាត រហូតមកដល់មុសាវេតបានបញ្ចប់ពីសប្តាហ៍មុន ហើយ ក្នុងសិក្ខាបទមុសាវេតចឹងក្នុងថ្ងៃនេះគេចូលដល់សិក្ខាបទទី5ក្នុងនិច្ចសិលគឺសូរាមេរយៈណាមជ្ជបមាតដ្ឋានាវេរមណីសិក្ខាបទាំងសមាទិយាមិ គឺចេតនាជាហេតុវាចាកិរិយាទទួលនៅទាននៅទឹកស្រវឹងគឺសូរានិងមេរ័យនឹងតាមសិក្ខាបទគឺថាខ្ញុំប្រកាសណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចានឹងដោយសេចក្តីមិន ប្រមាទគឺវាចាការផឹក នៅទឹកស្រវឹងគឺសារានិងមេរ័យចឹងនៅក្នុងសិក្ខាបទនេះ ដែលហៅថាវាចាការផឹកនៅទឹកស្រវឹងអញ្ចឹងនៅក្នុងអឺទឹកស្រវឹងគឺសូរ៉ាសូរ៉ាដែលយ៉ាងថាសូរ៉ាមេរយៈហ្នឹងគេសូរ៉ាយើងត្រូវស្គាល់អំពីណាសូរ៉ាដែលយើងចង់វាចាបានគឺថា តែសូរ៉ាហ្នឹងជាគ្រឿងស្រវឹងហ្នឹងគឺបានដល់អីហើយក្នុងសូរ៉ាមាន5យ៉ាងពាក្យថាសូរ៉ាសូរ៉ា5យ៉ាងហ្នឹងគឺទី1គឺសូរ៉ាដែលធ្វើអំពីម្សៅគឺថាសម័យហ្នឹងគឺធ្វើពីម្សៅគេផ្សំទៅជា គ្រឿងសូរ៉ាទៅ ហើយទី2គឺធ្វើអំពីបាយសូដាធ្វើអំពីបាយយើងស្គាល់ហើយដូចគេដាំជាតប៉ែធ្វើបើស្រុកខ្មែរយើងសម្បូរអាសូដាធ្វើអំពីបាយហ្នឹងគេអ្នកណាធ្លាប់បិទសូដាដឹងហើយគេធ្វើអំពីបាយហ្នឹងគេដាំបាយគេហាលមួយតប៉ែគេយកទៅងំគុំឲ្យបាន ហើយយកទៅបិទចេញជាសូរាមកហ្នឹងតែសូរាធ្វើអំពីបាយហ្នឹងហើយទី3គឺសូរាធ្វើអំពី នំសម្រាប់នំក៏គេយកទៅធ្វើជាសូរាដែរហើយនឹងទី4ហ្នឹង គឺសូរាដែលធ្វើអំពីមេសូរាពីព្រោះសូរាខ្លះគេយកមេវាហ្នឹង ដាក់លាយទៅហើយធ្វើជាគ្រឿងសម្បត្តិណាហើយនឹងទី5គឺសូរាដែលគេប្រកបផ្សំផ្សេងផ្សេង ឬក៏ផ្សំបញ្ចូលគ្នាទាំងអស់ទៅ ជាគ្រឿងណាសុរាអញ្ចឹងគេហៅថាសុរាហ្នឹងគឺ5ប្រការហ្នឹងហើយដល់ពេលមេរៃទៀតសូរ៉ាផ្សេង គ្រឿងសង្វឹងដែរណាហើយមិនមែនត្រឹមតែសូរ៉ាទេដែលគេត្រូវវាចាយគឺមាន មេរៃដែរដែលមេរៃនឹងគ្រឿងត្រាំតាមគ្រឿងត្រាំមេរៃដើម្បីទៅជា ស្រវឹងដែរក៏មាន5ប្រការដែរគេថាសូរាគ្រឿងស្រវឹងហើយមេរ័យគ្រឿងត្រាំគ្រឿងត្រាំ5ប្រការគឺមួយគឺត្រាំពីផ្កាឈើផ្កាឈើដែលគេត្រាំទុកឲ្យទៅជាគ្រឿងស្រវឹងណាត្រាំពីផ្កាឈើហើយទីទីផ្សំពីផ្លែឈើផ្លែឈើដែលគេត្រាំទៅទុកឲ្យទៅជាគ្រឿងស្រវឹងបានដែរហ្នឹងហើយ ទី3គឺរបស់ ត្រាំដោយទឹកផ្អែមទឹកផ្អែមដោយគេខ្ញុំដឹងទឹកផ្អែមគឺទឹកអីគេធ្វើទៅជាមេរ៉ៃដូចជាទឹកស្នោតណាទៅជា ទឹកស្នោតជូរអាហ្នឹងយករកក្នុងមេរ៉ៃគេនឹងផ្សំពីទឹកផ្អែមហ្នឹងដូចយើងធ្វើពីទឹកស្នោតហ្នឹងនឹងញាតញោមព្រោះយើងនៅស្រុកខ្មែរដឹង គេធ្វើទឹកស្នោតជូរញោមសវណ្ណដាក់ជាមួយនឹងអីគេហៅស្អីគេ អាកូនកែបឡន់តនអាហ្នឹងហើយផ្សំជាមួយនឹងអាហ្នឹងទៅអាហ្នឹងអាហ្នឹងជាចាត់ចូលក្នុងប្រភេទនៃមេរ៉ៃណាផ្សំពីគ្រឿងផ្អែមដូចទឹកថ្នោតគេដាក់មេយូរទៅគេទៅជាមេរ៉ៃហើយនឹងមួយទៀតគេគេធ្វើអំពីទឹកអំពៅហើយយើងមិនសូវដឹងដែរទេគេធ្វើពីទឹកអំពៅព្រោះនៅក្នុងពធនោះគឺសំដែងថាត្រាំដោយទឹកអំពៅ ហើយនឹងទី5បែរថាគ្រឿងផ្សំផ្សេងផ្សេងទៀតឬក៏របស់ទាំង5នឹងបញ្ចូលគ្នាទៅអានឹងទៅជាមេរ៉ៃអញ្ចឹងបានថាសូរ៉ា5ហើយនឹងមេរ៉ៃដែលគេផ្សំដើម្បីទៅជាគ្រឿងស្រវឹងហ្នឹងហ្នឹងគឺសូរ៉ានឹងមេរ៉ៃហើយអញ្ចឹងបានយើងត្រូវវាចាក់អញ្ចឹងដែលយើងត្រូវវាចាក់យើងដឹងប្រភេទនៃ គ្រឿងស្រវឹងហើយនឹងសូរ៉ានិងមេរ៉ៃអញ្ចឹងទៅដល់ពេលយើងត្រូវវាចាក់គឺវាចាក់កាលណាគេផ្សំនៅប្រភេទហ្នឹងឲ្យយកថាទៅជាសូរ៉ាហើយណាគឺมันអាចបរិភោគបានទេកាលណាយើងបរិភោគឬក៏យើងទទួលទានឬយ៉ាងថាសាមញ្ញពេលយើងសាមញ្ញថាយើងផឹកយើងផឹកនៅរបស់នឹងឲ្យកន្លងបំពង់ក អាហ្នឹងគឺដាច់សិក្ខាបទហ្នឹងហើយអញ្ចឹងកុសលមិនអាចកើតឡើងទេប៉ុន្តែថាបុគ្គលដែលមានចេតនាក្នុងការវាចាក់សរានិងមេរ័យហ្នឹងមិនទទួលទានហ្នឹងអាហ្នឹងបានកុសលហៅថាបុណ្យដែលសម្រេចមកពីការរក្សាសិលហ្នឹងជាចំណែកមួយសម្រាប់យើងពុទ្ធបរិស័ទឬក៏អ្នកដែលប្រាថ្នានៅបុណ្យហ្នឹងគឺត្រូវវាចាអញ្ចឹងពីព្រោះ បើយើងទទួលណាទៀននៅទឹកស្រវឹងទៅ វាមានណាទោសគឺព្រះអង្គទ្រង់ប្រកាសសម្ដែងនៅក្នុងគម្ពីរទីខនិកាយបីដកខ្មែរយើងលេខ19ណានៅក្នុងប្រសូតមួយហើយឈ្មោះថា សង្គាលកៈសូតណាសង្គាលកៈសូតហ្នឹងដែលប្ររព ព្រះអង្គសម្ដែងពធោប្រពជាមួយនឹងសង្គាលកៈមាននុបណា កាលណាលើកដើមហេតុបន្តិចពីព្រោះក្នុងប្រសូតហ្នឹងដែលព្រះអង្គប្រពសង្គាលកៈមាននុបហ្នឹងជាកូនរបស់ខាបដីជាព្រះរាជបុគ្គលទៀតណាឪពុកម្ដាយរបស់ សង្គាលកៈមាននុបហ្នឹងសង្គាលកៈ មាននប់ហ្នឹងគឺពុកម្ដាយជាព្រះអរិយបុគ្គលហ្នឹងហើយជាអ្នកមានសទ្ធា មុតមមទៅនៅ ក្នុង ប្ររតនត្រ័យក្នុងពុទ្ធជាដើមប៉ុន្តែគឺអប់រំទូមានកូនកូន អត់ស្ដាប់អត់ជឿតាមទៀតចឹងចឹងបានដំណើរនៃជីវិតហ្នឹងយល់ញោមណែកុំថាឡើយយើងសាមញ្ញរឿងដែលស្ដាប់មិនស្ដាប់ហ្នឹងសូម្បីថាថ្នាក់ជាព្រះរិយបុគ្គលណា ប៉ុន្តែទូលមានកូនអត់បាទពីព្រោះសង្កេតមើលទៅគាត់គិតថាអត់ទៅជួបទេសាមណៈរបស់ឪពុកម្ដាយវាថាចូលទៅពិបាកលុតជង្គង់ថ្វាយបង្គំវាប្រឡាក់ហើយវាឈឺជង្គង់ទៅអង្គុយបត់ជើងវាចុកជើងឈឺចង្កេះហើយតែចូលទៅស្រាប់ស្ងើយូរទៅត្រូវបរិច្ចាគទានបូជា នេះបូជានោះគាត់គិតចឹងគាត់មិនដឹងគាត់គិតចឹងហើយ អញ្ចឹងទៅនេះក៏លើកត្រួសត្រាសឲ្យដល់ពេលអញ្ចឹងឪពុកនឹងរកវិធីថាធ្វើម៉េចដឹកនាំកូននឹងឲ្យ មានសេចក្តីជ្រះថ្លាបានពេលអញ្ចឹងគាត់អឺធម្មតាមនុស្សយើងគេថាមនុស្សយើងបុគ្គលខ្លះគឺអញ្ចឹងតាគាត់គិតថាមានតែបណ្ដាំចុងក្រោយទេដែលអាចកូននឹងស្ដាប់បានអញ្ចឹងពេលដែលគាត់ទៀបនឹងស្លាប់គាត់ផ្ដាំ គាត់ផ្ដាំនឹងកូនហើយក្នុងគំនិតដែលគាត់ផ្ដាំហ្នឹងគាត់ថាពេលដែលកូននឹងធ្វើតាមពាក្យរបស់យើងទោះបីមិនដឹងនៃអីក៏ដោយគាត់គង់តែជួបព្រះសម្មាសម្ពុទ្ធឬក៏សាវករបស់ ព្រះសម្មាសម្ពុទ្ធនឹងពន្យល់នៅហេតុនៃកម្មនៃបុគ្គលដែលកូននឹងធ្វើមិនខានទេហើយពេលដែលបាន ស្ដាប់ហើយគួរនឹងការសេចក្តីជ្រះថ្លាអញ្ចឹងទៅបានគាត់ផ្ដាំចំពោះកូនគាត់ហ្នឹងណា ឲ្យថ្វាយបង្គំទឹះណាឲ្យថ្វាយបង្គំទឹះទាំង6ប៉ុន្តែក៏អាចបានពយល់ពីទឹះហ្នឹងដែរគាត់ថាគាត់នៅ5នេះគាត់ថាគង់តែមានព្រះសម្មាសម្ពុទ្ធឬក៏សាវករបស់ព្រះអង្គជួបនឹងព្រះឬក៏សពបរោះឯណាអញ្ចឹងអញ្ចឹងគាត់គាត់ធ្វើកាលកិរិយាទៅគាត់នឹងផ្ដាំកូនឲ្យថ្វាយបង្គំទឹះហ្នឹងព្រឹកឡើងណាចឹងពេលដែលធម្មតាមនុស្សចឹងមើលចឹងដែរទៅបីជឿមជឿនេះបើណាពាក្យបណ្ដាំចុងក្រោយហ្នឹងណា ចឹងបានតែបណ្ដាំខ្លះមានញោមមុនស្លាប់អីបណ្ដាំឲ្យត្រូវផងតែបណ្ដាំខុសកូនធ្វើតាមខុសហើយធ្វើខុសព្រោះណាតែធ្វើខុសអត់ល្អទេហើយបើបណ្ដាំអីក៏មកផ្ដាំរហូតដល់ថាអូពេលអញស្លាប់ទៅកុំយកទៅអញក្តៅងាប់ហើយដឹងក្តៅអីព្រោះយកទៅចាក់មិនដឹងផងទៀតផ្ដាំកើតដែរហើយខ្លាចកុំយកទៅហើយបើយកទៅកប់អញថប់ទាំងហើមថប់អីបើថប់មានងាប់ពីណាអូល្ងងដល់ប៉ុណ្ណឹងមនុស្សយើងបើថប់តែហើមយកទៅកប់ថប់ចាំបាច់ងាប់ទៅអីមើល ងប់អត់ខ្យល់ទៅហើយយកទៅកប់មានថប់អីទៀតគេដាក់ក្នុងក្រៅឈុំដែរឃើញងើបដកដង្ហើមហ្មងមិនអញ្ចឹងខ្ញុំសុវណ្ណមិនមិនកំប់ដាំកូនអញ្ចឹងយកទៅកប់ថប់ហើយយកទៅដុតក្តៅដែរឃើញណាគេតវ៉ាយកទៅដុតណាអញ្ចឹងបើផ្ដាំអញ្ចឹងអីមិនបាច់ធ្វើតាមទេពីព្រោះយើងគួរធ្វើបានយ៉ាងណា ធ្វើយ៉ាងហ្នឹងទៅពីព្រោះមាននេះត្រូវក្តៅទេអាហ្នឹងគាត់ថាអញ្ចឹងទៅក៏អស់ អាយុទៅនិយាយពីថ្ងៃក្រោយមកកូនហ្នឹងឲ្យតែពលឹមឡើងទៅស្វ័យបង្គំទឹះហើយណាទៅស្វ័យបង្គំទឹះអញ្ចឹងទៅបានជួបព្រះសម្មាសម្ពុទ្ធប៉ុន្តែអត់ចង់អត្ថាធិប្បាយគាត់លើកថារឿងដើមហេតុហ្នឹងគឺអញ្ចឹងមកអញ្ចឹងឲ្យបានក្នុងការថ្វាយបង្គំទឹះអត់ដឹងទេដឹងថាថ្វាយបង្គំទឹះទាំង6បានតែទឹះខាងកើតទឹះខាងត្បូងទឹះខាងលិចទឹះខាងជើងទឹះខាងក្រោមទឹះខាងលើអញ ខ្ញុំសវណ្ណស្គាល់ទិស6ហ្នឹងណាគឺមិនណាណាបើយើងនិយាយពី ក្នុងខ្មែរយើងបើរាប់ទិសវាមាន8បើយើងរាប់ទិសណាឬទិសតូចទិសធំហ៎ប៉ុន្តែនៅក្នុងធម៌លោករាប់តែទិស6ទេណា គឺរាប់ទិសខាងកើតទិសបូនហ្នឹងហើយទិសខាងត្បូងហៅថាតៈសិនទិសខាងលិចបច្ចឹមហើយទិសខាងជើងឧត្តរ ហើយទៅខាងក្រោមហេតុធមាយៈហ្នឹងណាហើយខាងលើឧបរិមាយៈដែលយើងសូត្រនៅក្នុង សាពេលប្រតិមាយៈអក្នុងប្រតិមាយៈមាន10ទាំងទិសតូច4ទៀតហើយនឹងលើក្រោមផង10ទៀតខ្ញុំខ្ញុំសវណ្ណចេះធរនឹងអត់សាពេលប្រតិមាយៈទីសាយៈកតាវេរីណាអានឹងនឹងនឹងទិសទាំង10ណាផ្សព្វផ្សាយនៅមេត្តាចំពោះសត្វទិសទាំង10 ចឹងដល់ពេលថ្វាយអង្គមទឹះហ្នឹងអត់ដឹងទេព្រលឹមហ្នឹងថ្វាយអង្គមទឹះថ្វាយអង្គមទឹះរហូតតែថ្វាយតាំងតាំង6បែកញើសរហូតដល់ព្រឹកបានថ្ងៃមួយព្រះអង្គយាងមកណាក៏បានសួរសង្កាត់មានសង្កេតកមាននប់ចឹងទៅបានអត់ដឹងទេក៏ព្រះអង្គសម្ដែងប្រាប់ទៅថាដែលទឹះខាងកើតហ្នឹងមិនមែនសំដៅលើទឹះបោហ្នឹងទេគឺទឹះខាងកើតតំណាងឲ្យឪពុកម្ដាយឪពុកម្ដាយហ្នឹងគឺជាទឹះខាងកើត បើយើងចង់ថ្វាយអង្គមទិសខាងកើតគឺថ្វាយអង្គមទិសថ្វាយអង្គមពុកម្ដាយគឺជាទិសខាងកើតពិតប្រកបហើយមិនមែនទិសបូព្រះអាទិត្យរះមកហ្នឹងទេគឺគឺបំណងគឺមេដាបិតាហ្នឹង ហើយទិសតេសិនខាងត្បូងហ្នឹងគឺសំដៅទៅលើគ្រូអាចារ្យគ្រូអាចារ្យបើយើងថ្វាយអង្គមគ្រូអាចារ្យអ្នកបង្ហាត់បង្រៀនផ្ដល់នៅចំណេះដឹងវិជ្ជាដល់យើងហ្នឹងបើយើងទៅថ្វាយអង្គមនៅឈ្មោះថាថ្វាយអង្គមទិសតេសិនហើយទីព្រោះ អានេះបានព្រះអង្គសម្ដែងគ្រូអាចារ្យជាទិទសិនពីព្រោះគ្រូអាចារ្យជាអ្នកដឹកនាំឲ្យយើងត្រូវយល់ត្រូវដោយខាងស្ដាំអញ្ចឹងបង្ហាត់បង្រៀនដោយខ្ញុំសវណ្ណអញ្ចឹងបានមករៀន ស្ដាប់អីចឹងទៅយល់ត្រូវហើយវាទៅទីខាងស្ដាំព្រមអញ្ចឹងទៅឆ្វេងឆ្វេងឡើងអញ្ចឹងបានតាក់សិនលោកទៅដាក់ជាគ្រូអាចារ្យជាទីខាងត្បូងនឹងទៅខាងត្រូវខាងស្ដាំនឹងហើយទីបច្ចិមទៅខាងលិច ហ្នឹងគឺសំដៅទៅលើបុត្រភរិយាហ្នឹងហើយណាបុត្រភរិយាដែលស្វាមី ទំនុកបំរុងគ្នាទៅមកហ្នឹងណាណាហ្នឹងគឺជាទិសខាងលើហើយដល់ពេលទិសខាងជើង គឺមិត្តអាមាត សម្លាញ់ហ្នឹងណាហ្នឹងគឺទិសខាងជើងញាតមិត្តសម្លាញ់របស់យើងហ្នឹងគេប្រៀបនៅទិសខាងជើងដែលយើងគោរពអូជាដល់គ្នាសង្គ្រោះដល់គ្នាហ្នឹងអាហ្នឹងគឺឈ្មោះថាយើងថ្វាយបង្គំយកបូជាទិសខាងជើងហើយ ហើយទិសខាងក្រោមគឺសម្ដៅលើទាសកម្មករអ្នកបម្រើខ្ញុំសវណ្ណអីមានទាសកម្មករអីបំរើកិច្ចការងារនៅផ្ទះអីអាហ្នឹងយើងត្រូវអនុគ្រោះបូជាគ្នាយ៉ាងណាដោយទឹកចិត្តអនុគ្រោះអីចឹងទៅអាហ្នឹងស្មានថាយើងថ្វាយបង្គំបូជាទិសខាងក្រោមហើយដល់ពេលទិសខាងលើគឺសាមណព្រាហ្មណ៍ណាអ្នកបួសអ្នកប្រព្រឹត្តនៅព្រមចរិយធម៌ដើម្បីចេញចាកអំពី ចាក់ចាក់វិវត្តដាក់អីហ្នឹងអាហ្នឹងគឺជាទិសខាងលើអាហ្នឹងបានស្ដាប់ពីទិសចឹងទៅកើតសេចក្តីជ្រះថ្លានិយាយពីអឺសង្កេលកៈមាននុបហ្នឹងណាចឹងទៅបានសាកសួរព្រះអង្គបានព្រះអង្គសម្ដែង ពីអបាយមុខនេះនៅក្នុងអបាយមុខហ្នឹងមាន ច្រើនប៉ុន្តែអត់លើកច្រើនទេលើកតែមួយគឺសូរាណាអ្នកដែល ណាបរិភោគណានៅសូរាហ្នឹងរមែងណាមានទោសណា6យ៉ាងណាមានទោស6យ៉ាង ណា នៅក្នុងបច្ចុប្បន្នអត់និយាយពីទៅកាន់ប្រាក់លោកទេណាណាដូចថាអ្នកដែលមាន ប្រកដី បរិភោគនៅ ទឹកសពឹងរឿយរឿយហ្នឹងរមែងមានទោស កូរ៉ានម៉ែមានដោយសេចក្តីប្រមាទហ្នឹងគឺ6យ៉ាង ទី1គឺវិន័យនៃទ្រព្យសម្បត្តិណាអ្នកដែលបរិភោគហ្នឹងវាបាត់បង់វិន័យទៅនៅទ្រព្យសម្បត្តិដែលខ្លួនឯងមានឬក៏ថាទ្រព្យសម្បត្តិហ្នឹងវាត្រូវកើតវាអត់កើតបានវាព្រោះទៅសវឹងទៅមានតែធ្វើការងារអីកើតមកមិនអញ្ចឹងខ្ញុំសវឹងសវឹងដេកចា អញ្ចឹងទៅប្រកបវេនការងារដើម្បីបានទ្រព្យសម្បត្តិទៅអត់បានទេអស់ហើយហើយបើទ្រព្យសម្បត្តិមានហើយក៏ត្រូវអស់វាវិញវិនះទៅវិញដែរដោយសារហើយទី2គេធ្វើឲ្យកើតការចំលោះណាអញ្ចឹងបានទៀតយកមើលពេលដែលផឹកសវឹងអីចឹងទៅពាក្យសម្ដីប៉ះពេលគ្នាអីមិនបានវាព្រោះអញ្ចឹងបាននៅក្នុងលោកនេះគេហៅមួយទៀតខ្ញុំសម្បាញ់គេថាទឹកប្រូនិស័យ គេធ្លាប់គេថាអ្នកខ្លះអត់តាន់ផឹកស្លូតអត់ចេះនិយាយអីទេហើយក៏អត់ចេះរំដែរខ្ញុំដល់ពេលផឹកទៅចេះរំគេបដូរនិស័យគាត់ថាអត់ចេះនិយាយអត់ចេះក៏បាន ដាក់ទៅនិយាយច្រើនហ្មងវាពិតជាបដូរនិស័យមែនណាហ្នឹងគឺនាំឲ្យកើតការ ឆ្លោះហើយទី3ហេតុនាំឲ្យកើតរោគណាអ្នកទួលទានទឹកសវឹងហ្នឹង ច្រើនពេកទៅគឺកើតរោគកាពះឆេះពោះវៀនឆេះឡានឆេះសួតអស់ហើយតែនាំឲ្យមានរោគហើយទី4គឺខូចនៅគេឈ្មោះណែពីព្រោះពេលដែលទទួលទានទឹកសពឹងទៅអាចជេរម្ដាយក៏បានវាយម្ដាយអីក៏បានវាធ្វើឲ្យកិត្តិយសគេឈ្មោះហ្នឹងខូចអស់ទៅ បាត់បង់នៅគេឈ្មោះកិត្តិយសដែលមានហ្នឹងហ្នឹងគឺព្រោះតែ ទទួលទានទឹកសវឹងនឹងហើយទី5បង្ហាញនៅគេ ខ្មាស់ណាអញ្ចឹងយើងខ្ញុំជ្រើពេលសវឹងដេក នៅកណ្ដាលផ្លូវក៏ដេកដែរណាតែណាក៏ដេកបានអាដីហុយទលំហ្នឹងក៏ដេកបានវាបាត់អាអស់គេខ្មាស់អស់ទៅណាណែពីព្រោះដូចជានៅក្នុងសាកតៈណានៅក្នុង សម័យព្រះអង្គ ណានិយាយពីគោរពព្រះសម្មាសម្ពុទ្ធណាលើថាព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ប្រថាប់នៅក្នុងទឹះណាគឺព្រះធរៈលោកសង្ឃបស័យស័កប្រកេះលោកបាយទៅរកទឹះហ្នឹងហើយពេលថ្ងៃក្រោយឡើងបានស្រាចូលពោះក្នុងសម័យនោះក៏ទៅហើយបើព្រះអង្គនៅមុខព្រះអង្គនៅមុខហ្នឹងណាគេបងវាយឲ្យក្បាលទៅរកព្រះអង្គអត់ទេជើងវិលទៅរកព្រះអង្គវិញហ្នឹងដោយសារដោយសាររឿងសូរាហ្នឹងចឹងបានថា ដូរនិស័យដេកពួនអីតាណាក៏មិនក៏មានអាហ្នឹងគាត់ថាវាបាត់បង់ទៅបង្ហាញនៅគេខ្មាស់ឃើញអស់ហើយពេលខ្លះទៅក៏យើងជាមិនបាច់និយាយច្រើនពេករឿងគេខ្មាស់ហ្នឹងណាហើយនឹងទី1នាំហេតុគ្រប់ទី1គឺធ្វើឲ្យបញ្ញា មានកម្លាំងថយចុះបាត់បង់នៅស្មារតីណាចឹងបានពេលដែលយើងទទួលទានទៅស្វឹងទៅអាបញ្ញាយើងក៏ទន់ខ្សោយចឹងហើយបាត់បង់នៅសតិបាត់បង់នៅស្មារតី អាហ្នឹងគឺជាទោសនៃបុគ្គលដែលទទួល ទាននៅទឹកសវឹងហ្នឹងដែលព្រះអង្គទ្រង់ប្រកាសសម្ដែង ជាអបាយមុខហ្នឹងជាអបាយមុខហ្នឹងគឺវាជាហេតុដែលនាំឲ្យវិនិច្ឆ័យដោយសេចក្តីប្រមាទហ្នឹងអញ្ចឹងមានហេតុ6ប្រការឬក៏ដល់នៅហេតុនៃវិនិច្ឆ័យ6ប្រការហ្នឹងពីព្រោះតែអញ្ចឹងហើយបានយើងត្រូវវាចាប់ពីរឿងមានទោសអញ្ចឹងក្នុងចំណែកនៃរឿងសូរា នឹងខ្ញុំក្រៅគាត់ឲ្យលើកឡើងខាងដើមត្រួសត្រាសបន្ត ពីគុំចាស់ច័ន្ទចូលតោដោយបញ្ហាទៅនេះមកសូមសូមជាក់ទៅគុំចាស់គ្រូមិញទី1ទី1អីគេមិញទី1វិន័យត្រាប់សម្បត្តិអូវិន័យត្រាប់ណាវិន័យគឺថាត្រាប់សម្បត្តិដែលយើងមានហ្នឹងនាំឲ្យវិន័យទៅទី1ហ្នឹងហើយទី2បកចំលោះណាណាទី3ការរោគការរោគទី4ខូចគេឈ្មោះទី5បង្ហាញគេ ខ្មាស់ ទី5ថយបាត់បង់ស្មារតីថយបញ្ញាបញ្ញាថយចុះទៅក៏បាត់បង់នៅសតិស្មារតីអាហ្នឹងគឺអន់ថយនៃបញ្ញាជាដើមអាហ្នឹងគឺជាទោសទី6ក្នុងការទទួលទានទឹកសវឹងហ្នឹងអញ្ចឹងខ្ញុំក្រាបានឱកាសចូលរួមប៉ុណ្ណឹងប្រកេនទៅគុណចាស់វិញដើម្បីបន្តកម្មវិធីនេះសូមអនុមោទនាអរគុណអរគុណព្រោះមែនទែនគុណចាស់គ្រូបានលើកឡើងអំពីសង្គាលិកសោតនិយាយពីមានុបសម្ពះ ទិសទាំង10ទាំង6អត់ទិសទាំង6ហើយថែមទាំងលើកអំពីសេចក្តីវិន័យហ្នឹងវាមានមាន16យ៉ាងហ្នឹងវិន័យទ្រពសម្បត្តិវិន័យអរិញ្ញាចន្លោះបង្កចន្លោះកើតកាត់រោគហើយនឹងខូចគេឈ្មោះហើយនឹងហាញគេ ខ្មាស់ហើយនឹងបាត់បង់ស្មារតីឡងគុណចាស់ចន្ទយុតោមេតាធ្វើសេចក្តី ពន្យល់បន្ថែមទៀតតើមានកន្លែងណាដែលគួរឲ្យជ្រះថ្លាបន្តទៀតទេសូមនិមន្តទៀតគឺថ្ងៃនេះដូចខ្ញុំសេវានកាត់ទុកទៀតហើយកូនចាស់នេះលំលេតលំលេតវិញបញ្ហាច្រើនហ្នឹងចាំបានថាតើអញ្ចឹងខ្ញុំស្វាន់កែតុកអឺស្ដាយអត់បានស្ដាប់កូនចាស់ ដូចតកទេតែនិយាយតែអត់លើខ្ញុំខ្ញុំសវណ្ណដែរឥឡូវខ្ញុំសវណ្ណដែរចេញខ្ញុំសវណ្ណដែរខ្ញុំសវណ្ណភ័យហើយកំភ័យអសោះមានចាស់គ្រូសវណ្ណពីប្រលោកអត់ការទេពីប្រតែតែតែខ្ញុំធ្វើអញ្ជើញខ្ញុំសវណ្ណវិញម្ដងមានតែអងើបងើបឡើងលើបន្តិចកុំឲ្យកបាល់ខ្លីពេក បាទណាត់មកគាត់ចាស់ដល់ហ่ะចិញ្ចូលចិញ្ចូលគណាមកបងគ្រូមកវិញបងគ្រូមកវិញកូនចាស់តែញោមអញ្ចឹងចាស់កណាជាបឋមទូជាបឋមកណាសូមអ្នកមាសការក្រាបថ្វាយបង្គំពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដល់កពោលលោក ហើយជាបឋមគណៈសូមនមស្ការព្រះអង្គគ្រូគ្រប់គ្រប់ព្រះអង្គថ្វាយបង្គំព្រះអង្គគ្រូគ្រប់គ្រប់ព្រះអង្គជាពិសេសព្រះអង្គគ្រូដែលមានវត្តការឡើងហើយសូមជម្រាបសួរបងប្អូន ជនរួមជាតិទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងក្នុងការឡាយនិងក្រៅការឡាយហើយខ្ញុំកញ្ញាសូមខន្តីអភ័យទោសរាល់ពាក្យសម្ដីបើខ្ញុំនិយាយទៅហើយមានការខុសឆ្គងដោយប្រការណាមួយនោះ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 ខ្ញុំសូមជូនលើកបុណ្យប្រគេនព្រះអង្គគ្រូគ្រប់គ្រប់ព្រះអង្គជាពិសេសលើកបុណ្យប្រគេនព្រះអង្គគ្រូដែលមានវត្តមានគង់នៅក្នុងការឡាយហើយសូមជូនបុណ្យដល់បងប្អូនជនរួមទាំងអស់ជូនបុណ្យដល់មនុស្សសលោកទាំងអស់ជូនបុណ្យដល់សពសត្វទាំងអស់សូមឲ្យមានស្មារតីសូមអមោទនាអមោទនាអឺណានិយាយទៅស្ដាប់លឺទេបងគ្រូលឺលឺបង កណាមានសេចក្តីជ្រះថ្លាណាស់ថ្ងៃនេះកណាបាន ចូលមកស្ដាប់អង្គគ្រូលោកសំដែងអំពីសិលមយៈនៅ ក្នុងបញ្ញកយវត្ថុ10ដែលជាមួយពេញបុណ្យតាមវត្ថុ10ហ្នឹងហើយនៅដល់សប្តាហ៍នេះព្រះអង្គគ្រូលោកសំដែងអំពីសិលធម៌សិលរបស់ប្រពោះបានថាសិលទូទៅហ្នឹងអឺដល់ចំណុច5គឺសូរាមេរយៈ មច្ចៈបឋមាពឋានាវេរមណីសិក្ខាបទាំងសមាទិយាមិចេតនាជាហេតុវាចាផឹកនៅគ្រឿងស្រវឹងចេតនាជាហេតុវាចាបានន័យបានន័យថាចំណុចទី5ហ្នឹងព្រះអង្គលោកឲ្យយើងវាចានៅការផឹកនៅគ្រឿងវាចានៅការគ្រឿងស្រវឹង ព្រះអង្គគ្រូលោកបានសម្ដែងមិញហើយអំពីសូរាមាន5សំដោយគ្រឿងហើយមេរាយមាន5ហើយលោកសម្ដែងអំពីទោសនៃសូរាមេរាយៈហ្នឹងអញ្ចឹងបងប្អូនពុទ្ធបរិស័ទបានស្ដាប់ហើយហើយពិចារណាទាំងអស់គ្នានៅក្នុងនៅសិក្ខាបទមួយមួយបានន័យថាតើតើយើងស្គាល់ទោសនៃសិក្ខាបទនោះស្គាល់ទោសដែលការវាចាកហ្នឹងទើបយើងបដិបត្តិនៅក្នុងជីវិតយើងបានល្អ តែបើយើងមិនបានស្គាល់ទោសនៅក្នុងសិក្ខាបទមួយមួយទេយើងមិនអាចបដិបត្តិជីវិតយើងបានល្អទេដូចនៅក្នុងសូរាមេរាយៈអញ្ចឹងបងគ្រូលោកសំដែងទោសមាន6មិញហើយអញ្ចឹងបងប្អូនពិចារណាមើលទៅថាទោសនៅក្នុងបច្ចុប្បន្នដែលព្រះអង្គគ្រូលោកសំដែងមិញវាមានខ្លឹមសារអត្ថប្រយោជន៍បែបណាដើម្បីជួយជីវិតយើងឲ្យរស់នៅក្នុងបច្ចុប្បន្នឲ្យមានមួយគេហៅថាគុណធម៌នៃជីវិតណាគុណធម៌នៃជីវិតអញ្ចឹង ជីវិតជីវិតយើងមានន័យមានកេរឈ្មោះមិនវិនាសទ្រព្យបានន័យថាមិនខូចមិនមានរោគមិនខូចប្រយោជន៍មានបញ្ញាដរាបណាយើងស្គាល់នៅតម្លៃនៃជីវិតរបស់យើងនៅស្គាល់នៅតម្លៃនៃការផ្នែកកុសលនិងអកុសលពិតមែនតែធម៌ព្រះសម្មាសម្ពុទ្ធនឹងពេលដែលយើងស្ដាប់ទៅធម៌នឹងហាក់បីដូចជាជាជាដូចជាពាក្យមួយចម្លែកបើតាមខ្ញុំវិគិតទៅ ធម៌ហ្នឹងស្ដាប់ទៅហាក់បីដូចជាពាក្យមួយចម្លែកតាមពិតធម៌ហ្នឹងគឺជាធម្មជាតិទាំងអស់ដែលនៅក្នុងโลกនេះมันអត់មានអីអ្វីពីអីចម្លែកទេគ្រាន់តែព្រះគឺជាធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គរកឃើញនៅក្នុងធម្មជាតិនៅក្នុងធម៌នឹងឯងហើយយើងទៅត្រង់សម្ដេច យើងដូចថាឥឡូវចូលយើងដល់សិក្ខាបទទី5នៅ ក្នុងសិក្ខាបទទី5ហ្នឹងគឺសូរាមេរាយៈហ្នឹងមានអង្គ4មានអង្គ4ទី1គឺវត្ថុនៃទីតាំងនៃសេចក្តីស្រវឹងទី2គិតនិងបំរុងផឹកទី3ព្យាយាមនឹងផឹកទី4បានផឹកនៅទឹកស្រវឹងកំឡុងអញ្ចឹងបើយើងរក្សាសិលបានបាននៅការផឹកនិងទឹកស្រវឹងហ្នឹងបំលងបំពង់ក ចូលមកដល់ក្នុងពោះរបស់យើងបានថាយើងដាច់សិក្ខាបទហ្នឹងហើយសិក្ខាបទ5ហ្នឹងដាច់ហើយហើយកាលណាបើដាច់ហើយយើងត្រូវយើង មានទោសព្រោះព្រះអង្គលោកសំដែងទោសនៃការសូរាហ្នឹងធ្ងន់ណាស់ធ្ងន់ណាស់យ៉ាងធ្ងន់បំផុតយ៉ាងធ្ងន់ហ្មងអញ្ចឹងយើងមើលទោសនៃការដែលព្រះអង្គលោកសំដែងហ្នឹងទោសបែបម៉េចនៅក្នុងយើងមើលសូរាពិតមែនតែព្រះអង្គទ្រង់មិនសំដែងក្នុង កម្មបទណាមួយក៏ប៉ុន្តែបើយើងផឹកសូរ៉ាទៅលោកអនុលោមចូលទៅក្នុងកាមេសុមយាចារាគឺនៅក្នុងសិក្ខាបទទី3បានន័យថាការសោយនៅអារម្មណ៍ហើយនឹងការការសាប់សូរ៉ាហើយការប្រព្រឹត្តបានន័យថាការផឹកនៅសូរ៉ានឹងការប្រព្រឹត្តនៅកាមេសុមយាចារាគឺមានអារម្មណ៍ដូចគ្នាថាផោថៈពិរោអញ្ចឹងហើយបានព្រះអង្គ ឡោមចូលទៅក្នុងការមេការមេនោះលោកអាចារ្យក៏លោកលោកអាចារ្យខ្លះក៏សង្គ្រោះចូលនៅក្នុងកាមេនឹងដែរអញ្ចឹងសូរាហ្នឹងក៏ចូលទៅក្នុងកាមេហ្នឹងវាចូលទៅក្នុង អក្សរកម្មបទ10ឥឡូវយើងមើលព្រះអង្គលោកសំដែងថាការសេព ការសេពសេពធម៌3យ៉ាងដែលមិនចេះឆ្អែតមិនចេះឆ្អន់ហ្នឹងតើធម៌ហ្នឹងមាន3យ៉ាងហ្នឹងគឺអ្វីខ្លះបានន័យថាយើងយើងយើងមើលព្រះអង្គលោកសំដែងប្រាប់ពីទុះហ្នឹងគាត់ឲ្យយើងឲ្យយើងពិចារណាហ្នឹងពីការទុះនៃការពិសាតែយើងផឹកសុរាហើយ ងាយស្ដាប់ហ្នឹងគឺការផឹកសុរាហ្នឹងបានន័យថាធម៌3យ៉ាង ដែលធ្វើឲ្យមនុស្សសេពមិនចេះឆ្អែតហ្នឹងទី1គឺការដេកមិនចេះឆ្អែត ទី2ការផឹកសូរ៉ាមិនចេះឆ្អែតទី3ការសេពមេថុនគឺមិនចេះស្អែតបានថាសេពរវាងស្ត្រីបុរសហ្នឹងគឺមិនចេះស្អែតហើយសូរ៉ាហើយហើយទី1ទី2ហ្នឹងការសេព សូរ៉ាហ្នឹងការសេពមេថុនហ្នឹងគឺមានអារម្មណ៍តែមួយបានន័យថាអារម្មណ៍ត្រេកត្រអាលហើយនឹងការពេញចិត្តមានអារម្មណ៍តែមួយអញ្ចឹងពេលណាពេលដែលយើងផឹកសូរ៉ាទៅគេសង្គ្រោះជំហានដំបូងគឺអនុលោមសង្គ្រោះទៅនឹងកាមេហ្នឹងកាមេទៅហ្នឹងចូលដល់ក្នុងអក្សរកម្មបទ10ហើយឥឡូវយើងមើលនៅក្នុងសូរ៉ាហ្នឹងត្រង់សំដែងពីទោសពីទោសបែបណាអញ្ចឹងនៅក្នុង អង្គតនិកាយបាលីខ្ញុំអត់ចេះអានបាលីទេតែខ្ញុំអានសម្រាយថាតើទោសរបស់សូរាដែលព្រះអង្គលោកហាមឃាត់នឹងមានមានមានអត្ថមានខ្លឹមសារបែបណាដែលយកយកគួរឲ្យយើងកត់សម្គាល់ ចំណុចទី1ហ្នឹងព្រះអង្គថាមនាលភិក្ខុទាំងឡាយការផឹកសូរានិងមេរាយៈដែលបុគ្គលថ្នឹកហើយបានន័យថាបុគ្គលថ្នឹកហ្នឹងគឺបុគ្គលហ្នឹងផឹកញៀនហើយផឹកញៀនហើយញ៉ាំហើយហើយចម្រើនឡើងគឺការផឹកហ្នឹងប្រព្រឹត្តទៅរក ការប្រព្រឹត្តទៅដើម្បីនរោឃើញព្រះអង្គលោកសំដែងចឹងមកថាអ្នកផឹកសុរាកាលណាបញ្ញាហើយគឺសំដែងទៅរកនរោគឺគឺការប្រព្រឹត្តទៅដើម្បីនរោប្រព្រឹត្តទៅដើម្បីកំណើតជាសត្វដេរឆានហើយប្រព្រឹត្តទៅដើម្បីបៃតេវិស័យ បៃតេវិស័យហ្នឹងគឺជាកន្លែងដែលប្រែប្រួលនៅហើយបើអ្នកឆ្លាប់ទៅហ្នឹងគឺឆ្ងាយចាកអំពីកន្លែងសុខបានន័យថាឆ្ងាយចាកពីកន្លែងសុខអញ្ចឹងគឺថាបើឆ្លាប់ទៅហ្នឹងគឺប្រែតមិនបងមិនប្រែតមិនសត្វដេជាកំណើតដេឆានតាមតាមផលកម្មដែលយើងតិចហើយនឹងច្រើន ហើយយើងមើលអ្នកផឹកសូរ៉ាផឹកសូរ៉ាដែលគាត់ច្រវឹងឲ្យបាត់ស្មារតីព្រោះសូរ៉ាហ្នឹងជាអង្គធម៌បានដល់មោហៈនិងលោភៈមោហៈហ្នឹងជាអវិជ្ជាបិទបាំងនៅបញ្ញារបស់យើងនៅនៅសតិរបស់យើងដែលយើងរលត់ណាដែលយើងរលត់ធ្វើឲ្យសតិរបស់យើងហ្នឹងវល់វល់ហើយដូចថា សូរ៉ាចូលមកដល់អត់ស្គាល់ថាខ្លួនឯងជានរណាផងដោយព្រះអង្គគ្រូលោកសំដែងវិញអញ្ចឹងវិនិច្ឆ័យនៅ នៅទី5គឺថាបាត់គេខ្មាស់ហើយយើងមើលនៅពេលដែល យើង ប្រព្រឹត្តសូរានឹងទៅជំវឹងដូចថាគ្រប់គ្រងខ្លួនឯងអត់បានបានន័យថាយើងប្រព្រឹត្តអំពើទុច្ចរិតបានយ៉ាងងាយអំពើទុច្ចរិតបានយ៉ាងងាយហើយបើអ្នកមានសេចក្តីខ្មាស់អៀនដឹងខុសដឹងត្រូវហើយមិនធ្លាប់ធ្វើអំពើបាបដោយប្រការណាមួយ កាលណាបើសូរាចូលទៅក្នុងខ្លួនហើយ បុគ្គលនឹងធ្លាប់តែខ្មាស់អៀនប្រែប្រែជាលែងខ្មាស់អៀន ធ្លាប់តែដឹងដឹងត្រូវប្រែជាលែងដឹងខុសដឹងត្រូវធ្លាប់តែភ័យខ្លាចលែងលែងភ័យខ្លាចធ្លាប់តែកោតក្រែងលែងកោតក្រែងឥឡូវបងប្អូនមើលទោសរបស់សូរាតើវាមានកម្រិតណាដែលព្រះអង្គលោកវាចាដែលព្រះអង្គលោកវាចាហើយការប្រព្រឹត្តអំពើទុច្ចរិតណាបើបុគ្គលនឹងផឹកសូរាទៅហើយ ហើយបានបានបានធ្វើបាណាដិបាតបានន័យថាបានសម្លាប់សត្វឬមួយរហូតដល់សម្លាប់សត្វមានជីវិតបានន័យថាសង្គ្រោះចូលទៅក្នុងបាណាដិបាតបាណាដិបាតហ្នឹងគឺបានន័យថាសិក្ខាបទទី1គឺប្រព្រឹត្តនៅក្នុង អកុសលកម្មបទ10ហើយយើងមើលអឺដូចថាកូនក៏ដោយប្តីក៏ដោយប្រពន្ធក៏ដោយឪពុកម្ដាយហ្នឹងណា គ្រួសារណាដែលប្រព្រឹត្តអំពើដូចថាគាត់ផឹកសុរាគាត់ដូចថាឪពុកក្តី កូនក្តីម្ដាយក្តីដែលគាត់ផឹកសុរាហ្នឹងគឺគ្រួសារហ្នឹងគ្មានសុភមង្គលទេ គ្រួសារហ្នឹងណាមានសេចក្តីសុខទេ យើងមើលកូនខ្លះចឹងគាត់ផឹកសុរា ពេលដែលម្ដាយគាត់មានឪពុកម្ដាយព្រៀនប្រដៅដូចអង្គូលោកសំដែងមិញចឹងគាត់អត់បានស្ដាប់ទេគាត់អត់បានស្ដាប់ទេព្រោះសុរាហ្នឹងចូលទៅគាត់អត់ជួយធ្វើការម៉ែឪគាត់ខ្ជិលច្រអូស ហើយគាត់ពេលដែលសូរ៉ានឹងចូលញៀនខ្លាំងមែនទេណារហូតដល់គាត់ប្រើគ្រឿងញៀនបន្ថែមលើនឹងមួយកម្រិតទៀតដោយស្វាអីដោយសារងាយអូសទាញណាហើយទី1ទី2ទៀតណាពេលដែលគាត់ពេលដែលឪពុកម្ដាយព្រៀនបដៅគាត់គាត់អត់បានយកចិត្តទុកដាក់ក្នុងការស្ដាប់ទេគឺគាត់ប្រព្រឹត្ត សម្ដីគ្រូតគ្រៀតទៅរកឪពុកម្ដាយខ្លះទៀតរហូតមានការប្រើអំពើហិង្សាទៅរកឪពុកម្ដាយទៀតផងដោយខ្ញុំចាំបាននៅក្នុងប្រហែលខែមុននៅកណ្ដាលស្ទឹងអញ្ចឹងគាត់សុំលុយឲ្យម្ដាយគាត់ទៅញ៉ាំសូទៅញ៉ាំសូរ៉ាម្ដាយអត់អត់មានលុយគាត់ដុតផ្ទះឃើញទេគាត់ដុតផ្ទះដោយសារសូរ៉ាហ្នឹងធ្វើឲ្យមនុស្សពងវិញមនុស្សដូចថាបើនិយាយចំទៅគឺមនុស្សចោលតែម្ដងហ្នឹង ហើយយើងមើលនៅក្នុងឆ្នាំណាខ្ញុំចាំបាននៅក្នុងឆ្នាំណាទេប្រហែលជា2ឆ្នាំមុននៅកញ្ចេះប្តីហ្នឹងគាត់ញ៉ាំសូរ៉ាហើយគាត់ឆ្លោះមួយភរិយាគាត់ឆ្លោះមួយភរិយាឪពុកក្មេកហើយនឹងបងថ្លៃទៅគាត់គាត់ខឹងក្រោតរហូតដល់គាត់ដុតផ្ទះសម្លាប់កូនដល់ទៅ3នាក់ភរិយាទៀតរហូតខ្លួនឯងជាប់នៅក្នុងគុកទៀតនឹងបច្ចុប្បន្នវារងទុក្ខវេទនាអញ្ចឹងហើយយើងមើលដូចថា ប្តីខ្លះអញ្ចឹងប្តីខ្លះគាត់ញ៉ាំសូរាគាត់ឆ្លោះទាស់តែងជាមួយប្រពន្ធជាមួយកូនធ្វើឲ្យកូនខ្លះកាលណាគាត់ប្រើអំពើហិង្សាទៅលើគ្រួសារពេកចឹងធ្វើឲ្យគ្រួសាររបស់គាត់ហ្នឹងកូនហ្នឹងគ្មានបញ្ញាក្នុងការសិក្សាដោយថាកូនហ្នឹងមានការភ័យខ្លាចរហូតមានកើតជំងឺបាក់ទឹកចិត្តទៀតក៏មានដែរហើយប្តីខ្លះទៀតពេលដែលផឹកសូរាទៅ ផ្លិចសតិគាត់ដល់ចាប់កូនឯងរំលោភទៀតក៏មានដែរដោយសារអំណាចនៃសូរាហ្នឹងហើយយើងមើលខ្ញុំប្រហែលខែមុនគេបង្ហោះនៅដូចថានៅនេះត្រួយនៅត្រួយម្ខាងបុរសហ្នឹងគាត់ទិញស្រាមកផឹកផ្ទះមិត្តភក្តិ ដល់ពេលអញ្ចឹងទៅគាត់បង្រួបមិត្តភ័ក្តិហ្នឹងឲ្យផឹកឲ្យស្រវឹងឲ្យខ្លាំងទៅដើម្បីថាបាត់ស្មារតីទៅគាត់ចូលលបទៅយកដូចថាទៅរស់នៅជាមួយប្រពន្ធគេហងអាហ្នឹងដោយអំណាចសូរាសូរាហ្នឹងវាធ្វើឲ្យវល់វល់នៅក្នុងសង្គមវាធ្វើឲ្យដូចថាបង្រួបនៅបរិយាកាសសង្គមឬបង្រួបបរិយាកាសធ្វើឲ្យបំផ្លាញនៅសេចក្តីសុខរបស់បងមហាជនបងមហាជនទោះបីថាម្ដាយក៏ដោយ បើបើផឹកសូរ៉ាហ៊ានលក់ដល់តកូនទៀតផងសូរ៉ានេះអស្ចារ្យណាស់ទោសនៃការនៅនៅសូរ៉ាហ្នឹងហើយយើងមើលបើយើងផឹកសូរ៉ាហើយហើយយើងដូចថានិយាយកុហកខូចប្រយោជន៍ពោលពាក្យខូចប្រយោជន៍ឲ្យអ្នកដតីជឿខូចប្រយោជន៍ដោយសារខ្លួន សង្គ្រោះចូលនៅក្នុងអគណិតមុខសាវិទ្យាឃើញសង្គ្រោះចូលក្នុងមុខសាវិទ្យាសូរ៉ាចូលជ្រៀតជ្រែកបានគ្រប់សិក្ខាបទទាំងអស់ ហើយយើងផឹកសូរ៉ាច្រវឹងហើយណាគិតនឹងយករបស់ អ្នកដតីមកជារបស់ខ្លួនហើយដោយមិនត្រូវតាមបានន័យថាសង្គ្រោះចូលទៅក្នុងអវិជ្ជាឬអពលាទានណាហើយអាចារ្យទាំងឡាយលោកពូលចឹងលោកពូលថាសង្គ្រោះចូលបានអត់ដែរសង្គ្រោះសូរ៉ាហ្នឹងបានន័យថាកាលណាបើទុច្ចរិតកើតឡើងគឺចូលទៅក្នុងកម្មបទសិក្ខាបទទាំង4នៅខាងលើ សូរាអស់ចាអញ្ចឹងទោសនៃការប្រព្រឹត្តនៅសូរានឹងហើយព្រះអង្គលោកសម្ដែងទោសនៃការសូរាមួយយ៉ាងទៀតណាថាកាលណាផឹកសូរានេះធ្វើឲ្យសម្រេចដល់កិច្ចពីរយ៉ាងកិច្ចពីរយ៉ាងទី1បានន័យថាបដិសន្ធិជាអ្នកកិច្ចទី2គឺកម្មជាអ្នកកិច្ចការបដិសន្ធិ ជណកិច្ចហ្នឹងបានន័យថាកិច្ចដែលធ្វើឲ្យកើតក្នុងរយៈភូមិគឺភូមិដែលគ្មានសេចក្តីសុខហើយនឹងភូមិអន្ទះអន្តែងអញ្ចឹងយើងមើលយើងមើលផលវិបាកនៃនៃសូរាហើយសូរាកិច្ចទី2គឺកិច្ចដែលធ្វើឲ្យទុច្ចរិតសម្រាប់ងាយនឹងសម្រាប់ហើយកិច្ចទី1ហ្នឹងខ្លាំងជាងកិច្ចទី2ព្រោះជាសកម្មភាពបច្ចុប្បន្នគឺព្រោះមានការបបួលនិងជំរុញឲ្យធ្វើទុច្ចរិតបានយ៉ាងងាយនៅពេលដែលយើងញ៉ាំសូរា ហើយសូរ៉ាហ្នឹងបងប្អូនអត់ស្គាល់ថាអ្នកឯងជាបណ្ឌិតឬអត់ស្គាល់អ្នកឯងថាជាអនុបណ្ឌិតឬអត់ស្គាល់អ្នកឯងជាអ្នកបួសឬអត់ស្គាល់អ្នកឯងជាអ្នកគុំអ្នកតូចអ្នកមានអភិញ្ញាអីទេ កាលណាបើសូរ៉ានឹងចូលទៅប្រសងដាច់អបាត់បែបអបាត់ដូចមើលព្រះអង្គគ្រូលោកសំដែងមិនអញ្ចឹងដូចព្រះសកៈថេនេះសកៈតថេនេះ លោកបានអភិលោកជាវត្ថុជនលោកបានអភិញាដល់ស្ទាត់ជំនាញដល់ស្ទាត់ជំនាញហើយលោកទៅសម្ដែងរិទ្ធជាមួយនេះដល់ពេលចឹងមហាជនឃើញលោកសម្ដែងឈ្នះចឹងអបអសាទរដល់ពេលលោកនិមន្តទៅបੰបាតអញ្ចឹង លោកនិមន្តទៅបិណ្ឌបាតខ្លះក៏ដាក់ចង្ហាន់ខ្លះក៏ដាក់សូរាលោកឆាន់សង្ហាត់ឆាន់បាយឆាន់សូរាហើយក៏សវឹងដើរលែងឈរផ្លូវដួលដេកនៅតាមខ្លោងទ្វារអញ្ចឹងដល់ដឹងអញ្ចឹងប្រសងក៏លោកដូចថាយកទៅថ្វាយព្រះសម្មាសម្ពុទ្ធអញ្ចឹងព្រះអង្គបានលោកបញ្ញត្តិនេះបានដូចថាពេលហ្នឹងដូចលោកអង្គគូលោកសំដែងមិនអញ្ចឹងពេលការមុនគោរពព្រះអង្គដេកនៅទីណាព្រះអង្គគង់នៅទីណាលោក សឹងនៅទិសហ្នឹងដែរគឺលោកអត់ហ៊ានដូចថាដាក់ជើងអីទៅរកទិសដែលព្រះអង្គលោកសឹងនៅទេអញ្ចឹងពេលដែលដែលសូរាចូលមកដល់អត់ដឹងទិសខាងណាអត់ដឹងការគោរពអត់ដឹងអីគឺអត់មានកោតខ្លាចអត់មានអីហ្មងដោយសារអំណាចនៃការសូរាហ្នឹងអញ្ចឹងហើយបានជាព្រះអង្គលោកបញ្ញត្តិសូរាហ្នឹងក្នុងសិក្ខាបទទី5ដើម្បីអីគឺលោកហាមមិនអោយភិក្ខុផ្សងឆាន់ទេគឺបើបកគលណាឆាន់សូរាគឺដាច់ អាបត្តិចឹងហ្មងបរិយៈចឹងហ្មងចឹងហើយបានជាទោសរបស់សូរាបងប្អូនត្រូវពិចារណាឃើញទោសរបស់សូរាបើដូចយើងបច្ចុប្បន្ននេះថាក៏ដោយអឺរដ្ឋាភិបាលយប់ឡើងចាំស្ទាក់ជាតិអកលដើម្បីអីដើម្បីពេលដែលគាត់អត់តន់ផឹកគាត់អត់សូរានឹងអត់តន់ចូលទៅដប់បានន័យថាលបឿនឡានអីគាត់បាត់ត្រឹម30 40ទេពេលសូរាចូលទៅដល់គឺអញអត់មានខ្លាចអាណាទាំងអស់អញ្ចឹងគាត់បើកលបឿន 90%អីទៅធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍សំបីតាទ្រូងផ្លូវហ្នឹងក៏គាត់មើលមិនឃើញផងអញ្ចឹងហើយបានជារដ្ឋាភិបាលរងថ្ងៃហ្នឹងគាត់ដាក់ប៉ូលីសដើម្បីស្ទាក់ចាប់វាស់អកលឲ្យគាត់បងលុយនៅជាកំហុសរបស់គាត់អញ្ចឹងយើងមើលទោសនៃការផឹកសូរ៉ាគ្មានអីក្រៅពីទៅនរកគ្មានអីក្រៅពីកំណើតដេរឆានគ្មានអីក្រៅពីកំណើតបេតិវិស័យឯងគឺទោសរបស់សូរ៉ា អញ្ចឹងឯងអញ្ចឹងបងប្អូន ពុទ្ធបរិស័ទយើងទាំងអស់បានស្ដាប់ហើយអ្នកផឹកក៏គួរកាត់បន្ថយបន្តិចម្ដង បន្តិចម្ដងព្រោះសូរានឹងនាំ គ្រប់យ៉ាងរោគដល់ខ្លួនវិនិច្ឆ័យដល់ទ្រពបច្ចុប្បន្នហើយពេលដែលទោសដល់ខ្លួននឹងខ្លះទៀតផឹកទៅកើតទៀតទឹកដូចថាបំផ្លាញនៅសេចក្តីសុខគ្រួសារតែម្ដងចឹងកណាមានតែប៉ុណ្្នឹងទេគុណចាស់កណាជួនចាស់ណែអរគុណច្រើនអឺ គុណចាស់ចន្ទជុតតោចូលម្បាននេះហើយញោមសវណ្ណបានលើកឡើងអំពីបញ្ហាសង្គមនឹងកាលណាដែលយើង មាន ការផឹកនៅគ្រឿងស្រវឹងនឹង មាន គ្រោះថ្នាក់មិនត្រឹមតែខ្លួនឯងទេគឺថាវាប៉ះពាល់ដល់អ្នកដទៃទៀតបើនិយាយអំពីការផឹកនឹងយើងនិយាយទៅចិត្តតែប៉ះពាល់ហើយប៉ុន្តែគ្រាន់តែថាសូមសំណូមពរមេត្តាបើកឡានបើកម៉ូតូអីហ្នឹង កំផឹកសុរាផឹកសុរាឲ្យកំបើកហ្នឹងប៉ុន្តែគេដឹងគេគេនឹងផាកអស់ license អស់លេងបើនៅស្រុកនេះអស់ license តែហ្មងគេផាកអញ្ចឹងយើងត្រូវប្រយ័ត្នប្រយែង license នេះសំខាន់ណាស់នៅស្រុកនេះបើយើងខ្វះ license យើងមិនអាចទៅធ្វើការងារបានទេព្រោះយន្តណាមណាត្រូវការបើកបរហើយដល់ពេលយើងបើកបរគេយកប៉ូលីសយកអស់ហើយ license ហ្នឹងទៅ យើងធ្វើឲ្យយើងបាត់បង់ការងារចិញ្ចឹមជីវិត ដូច្នេះសំខាន់ណាស់ធ្វើយ៉ាងណាកុំប្រព្រឹត្តទៅវានាំឲ្យបញ្ហាដល់ខ្លួនឯងផងដល់គ្រួសារផងមិនត្រឹមតែគ្រួសារយើងវាអាចប៉ះពាល់ដល់សង្គមដល់អ្នកដទៃទៀតផងឧទាហរណ៍ថាបុកគេទៅស្លាប់ទាំងគេស្លាប់ទាំងយើង ទាំងខ្លួនយើងផងទាំងគុណចាស់ញ៉ានសាណោយើងយើងគិតធ្វើម៉េចឡើយយើងគិតសន្តានាយ៉ាងម៉េចសូមគុណចាស់បន្ថែមសេចក្តីមក ណាអរគុណនៅក្នុងក្តីនឹងហើយយើងសវណ្ណក៏បានចូលរួមលេខឡើងនៅក្នុងពធតកតងនឹងសិក្ខាបទទី5ហើយដោយទៀតខ្ញុំលើកមកមិញអញ្ចឹងវាព្រោះដូចជានៅក្នុងសេចក្តីវិន័យទី6អញ្ចឹងនឹងក្នុងបច្ចុប្បន្ននឹងនិយាយពី6យ៉ាងហ្នឹងគឺជាទុក ក្នុងបច្ចុប្បន្នហ្នឹងបើន័យថានៅក្នុងខណៈដែលបុគ្គលទទួលទានហ្នឹងឬវាត្រូវបាត់បង់ថយនៅបញ្ញា វា បាត់បង់នៅសតិចឹងបាននៅក្នុងសិក្ខាបទហ្នឹងលោកប្រែមកថាខ្ញុំកាលណាសូមសមាធិនៅសិក្ខាបទគឺចេតនាជាហេតុវាជាហេតុជាទីតាំងនៃសេចក្តីប្រមាទគឺផឹកនៅទឹកស្រវឹងគឺសូរានិងមេរ័យ អានវាជាហេតុជាទី តាំងនៃសេចក្តីស្វងហើយគឺគេសេចក្តី ប្រមាទនឹងទៀតអពីព្រោះដោយមាននៅសេចក្តីប្រមាទហ្នឹងអញ្ចឹងវាត្រូវបាត់បង់នៅស្មារតីដែលត្រូវគ្រប់គ្រងហ្នឹងវានាំឲ្យមាននៅមានសេចក្តី អន្តរាយអាហ្នឹងសម័យតែមានទោសនៅក្នុងបច្ចុប្បន្ន ហ្នឹងហើយយើងយើងមើលនៅក្នុងទោសរបស់សូរាយើងនិយាយពីទោសព្រោះព្រោះថាដែលបុគ្គលកើតមកគឺមានស្មារតីមិនគ្រប់គ្រាន់ហើយបុគ្គលទាំងអស់ហ្នឹងអត់មានចង់ដោយសភាពយ៉ាងហ្នឹងទេគេថានៅ ក្នុងអឺ រឿងកម្មរឿងផលរបស់កម្មហ្នឹងយើងជ្រាបអត់បានដោយព្រះសម្មាសម្ពុទ្ធទេហើយបើនៅក្នុងលោកនេះគេថាមកពីខ្វះជាតិនេះខ្វះជាតិនោះយើងថាប៉ុន្តែបើក្នុងធម៌ដែលព្រះអង្គសម្ដែងដែលមានវិបត្តិស្មារតីវិកលអីហ្នឹងវាមានទោសរបស់សូរាពីព្រោះក្នុងរឿងកម្មផលដែលព្រះអង្គសម្ដែងបើកម្មហ្នឹងវាឲ្យក្នុងបដិសន្ធិ ទោសនឹងឲ្យក្រុងប្រទេសសន្ធិអត់អាចបានកំណត់ជាមនុស្សទេប៉ុន្តែដោយកម្មខ្លះវាអាចបានឲ្យផលនៅក្នុងប្រទេសសន្ធិទេវាត្រូវឲ្យផលក្នុងប្រវត្តិកាលចឹងពាក្យថាក្នុងប្រវត្តិកាលហ្នឹងបានន័យថាក្នុងកំណើតអត្តភាពដែលយើងកើតមកហើយនេះដែលដែលបានកំណត់ជាមនុស្សហើយហ្នឹងប្រកដីក្នុងជីវិតហ្នឹងវាត្រូវមានកម្មឲ្យផល ក្នុងប្រវត្តិកាលអាចទៅជាមនុស្សបាត់បង់ស្មារតីក៏មានដែរ ទៅជាឈួតអីយ៉ាងហៅថាពាក្យឲ្យធ្ងន់ទៀតទៅក៏អាចមកពីទោសរបស់សូរាឲ្យផលក្នុងប្រវត្តិការហ្នឹងដែរនឹងបានត្រឹមកំណត់ជាមនុស្សក៏ដោយហើយឬក៏ថាពីការវគ្គផ្សេងផ្សេងសម្បីថាបើនៅក្នុង អានិសង្ឃលោកថាដែលបុគ្គលមិនគួរជាអានិសង្ឃនៃការវាចាកការផឹកទឹកស្រវឹងបានតែការនោះអត់គួរអញ្ចឹងបើបើទោសនៃស្រវឹងបានតែគួរ វាផ្ទុយគ្នាណាពីព្រោះអានិសង្ឃដែលមិនផឹកវាចាហ្នឹងមិនគោអញ្ចឹងបានន័យថាទោសនៃការស្វែងគឺនាំឲ្យកើតជាមនុស្សគោណាហើយញាតិញោមចង់គោណាប៉ុន្តែមានយើងទៅចង់អីណាប៉ុន្តែដោយអំណាចនៃកម្មដែលយើងបានសាងមកពូជហ្នឹងវាឲ្យមានទោសអញ្ចឹងអាហ្នឹងនិយាយពីចំណែកនៃទោសក៏ដោយយើងត្រូវសិក្សាហ្នឹងបានយើង ស្ដាប់ពីទោសរបស់នោះទៅបានវាមានអាចេតនាបង្អោនទៅវាចា ពីព្រោះអ្វីក៏ដោយបើយើងអត់ពិចារណាឃើញទោសទេ យើងលះបង់អត់បានទេណាយើងវាចាអត់បានទេអញ្ចឹងហើយបានព្រះអង្គសម្ដែងណាពីទោសជាដើមហ្នឹងគឺមិនមែនដើម្បីបំលាចមនុស្សឲ្យខ្លាចអីទេគឺអត់ទេវាជាការពិត ហើយឲ្យបានដឹងពីទោសទៅបានមានស្មារតីវាចា វាចាក់នៅក្នុងសិក្ខាបទហ្នឹងទៅជាសាងសន្សំគុណណាអាហ្នឹងក្នុងចំណែកហ្នឹងគាត់ថាលើកឡើងនេះគេថាខ្លៃលោញោមឬក៏ការម្ចាស់មានបញ្ហាអីអាចលើកជាការសន្ទនាណាពុទ្ធោឬក៏អញ្ចឹងដែរបើខ្ញុំចាស់សេវាច័ន្ទចោតតើអាចចូលរួមបានក៏និមន្តចូលរួមដែលដូចឃើញរឿងនឹងថឹងតិចហ្នឹង បាទច្បាប់ទៅសូមរត់គ្នានិមន្តអញ្ចឹងនិមន្តដូចនឹងភើងគ្រាន់បាទអត់ក្លែងក្លងអត់ទេណាបង្កើតថ្មីបង្កើតថ្មីបង្កើតកម្មវិធីថ្មីកណាថ្មីពេកតើមិនតអត់ទេណាអឺ ជារួមទៅ iPad ហ្នឹងដាក់ប្រើកាត់ទេដោយសារតែកម្មវិធីនៅវាខ្ពស់ពេកកម្មវិធីវាខ្ពស់លើសេរីទូរស័ព្ទលើសេរី iPad អញ្ចឹងពេលយើងគាត់ចាក់អូសើចខ្សែសិតតែមានហេតុដែរអឺញញឹមធម្មតាទេយើងសុខចិត្តត្រឹមទៅគេខ្សែក៏ខ្សែទៅ បាទបានត្រឹមតែទ្រាំណោះបានត្រឹមទ្រាំខ្ញុំបន្តតាមបន្តកម្មវិធីទៀតមិនត្រូវការអីសំណួរទៅអឺបន្តបន្តទូរនាទីនេះសិនដល់ចាំហើយជន់សន្តានាសមកតិចតួចណាសន្តានាហ្មងទៅទៀត អញ្ចឹងកណាសុំសុំសួរលើក ជា សំណួរគុណចាស់គ្រូញ៉ានសាណោបានលើកឡើងហើយអំពីសូរានិងមេរយៈមេរយៈហ្នឹងគឺវាត្រាំដោយដោយសារតែស្លឹកឈើឬក៏ផ្លែឈើអីជាដើមហ្នឹងណាតើកាឈើផ្លែឈើកាឈើហ្នឹងវាកើតជាមេរយៈហើយសូរា សូរាហ្នឹងគឺគុណចាស់បាន លើកហើយថាត្រាំដោយ ធ្វើបាយដោយណាធ្វើពីអានឹងត្រាំទេអាចហៅបាត់បាត់ខ្ញុំគាត់ចាគ្រូមេតាជួយបន្ថែមកែលោកនៅកន្លែងណាមិញញោមណាបើកលើឡនបើអីឡនឡនបើអីឡនឡនអូខេញោមសវណ្ណសោះ អូខេឥឡូវខ្ញុំអង្គុយចាស់បន្តសូមសម្ដែងអំពីមេរយៈហើយនិងសូរានិងមេរយៈតបណ្ដាសាធុទាំងអរគុណច្រើនអឺសូមជាស្រ័យដោយសារតែបញ្ហាអឺការផ្សាយហ្នឹងអរអួលតែទេ មិនមិនបច្ចេកទេសទេអាហ្នឹងគឺជាគេថាថាជាឧបករណ៍ឧបករណ៍ប្រើណាណាឧបករណ៍ប្រើវាមានបញ្ហាប្រហែលជាត្រូវទិញថ្មីទៅតែទៅដល់ទៅដល់ហាងគេចិត្តតែអត់លោកឲ្យទៅដើរមើលមើលទៅក៏មកវិញមកមើលមើលក៏មកវិញទៅអត់តាក់តងញោមសវណ្ណអត់តាក់តងខ្ញុំគាត់គេឃើញយើង ទៅដើមមើលអញ្ចឹងគេអត់លក់ឲ្យអញ្ចឹងយើងចេញវិញមកហ្នឹងហើយចឹងបានដល់ប្រើតែចាស់ដែរដែរខ្ញុំទៅឥឡូវចាស់ទាំងអស់តែចាស់ទាំងរបស់ប្រើចាស់ទាំងអ្នកប្រើទៀតកាលណាមាន2 3គ្រឿងទេទៀតចង់មកយកមានណាយកទេថាចាស់ចាស់អស់អត់ហ៊ានយកទេទៀតអត់ហ៊ានយកទេក៏របស់អឺមិនត្រូវយកទេ តែបើគាត់ចាញ់ខ្ញុំថានៅអស់យកដែរ brother ណាបាត់ថ្មីដល់ប្រូ13ឬអីបញ្យោណាឥឡូវដល់សូរាមេរយៈសិក្ខាបទទី5ហើយបានស្ដាប់មកក៏ហោហេដែរខ្ញុំបានស្មាស្ដាប់បានតិចតិចហ្នឹងហើយតែថាចេញចូលចេញចូលដូចធ្លាប់លខោនអញ្ចឹង តែសម្រាប់សិក្ខាបទទី5នេះអឺតកតងទៅជាមួយនឹងសូរាមនុស្សភាកច្រើនទាំងស្រីទាំងប្រុសទាំងក្មេងទាំងចាស់ច្រើនតែមិនស្មោះត្រង់ជាមួយខ្លួនឯងមិនស្មោះត្រង់ជាមួយខ្លួនឯងមានន័យថាខ្លួនឯងម្នាក់ម្នាក់គឺចង់មានស្មារតីចង់មានបញ្ញា ម្នាក់ម្នាក់គឺមិនចង់ឈួតទេចង់តែ ជាប៉ុន្តែចេះតែទៅប្រព្រឹត្តអារឿងដែលណាមកឈួតហ្នឹងឯងណែចេះតែទៅប្រព្រឹត្តអារឿងណាមកឈួតហ្នឹងព្រោះសូរានេះបើយើងសំដែងអំពីឈួត8យ៉ាងហ្នឹង មានមួយដែរមានមួយដល់ហ្នឹងដែរឈួត8យ៉ាងណាគាត់ចាស់ញាតិញោមធ្លាប់ស្ដាប់ឈួត8យ៉ាងហ្នឹងមាន កាមមតកលឈួតប្រោះកាមគុណតោសុមតកលឬក៏កធម្មតកលនេះឈួតប្រោះខឹងនេះទី2នៅមហមតកលទី3ទី3មហមតកលហើយឈួតប្រោះវែងហើយទី4ចូលនៅនេះសរមតកលហ្នឹងឈួតប្រោះសូរាហ្នឹងអញ្ចឹងសូរានេះចាត់ចូលនៅក្នុងឈួតមួយដែរដល់បណ្ដាឈួតទាំង8យ៉ាងហ្នឹងណា ហើយទី5ក៏ទិដ្ឋមតកោដោយឈ្មោះប្រការយល់ខុសទី6ហ្នឹងបេតុមតកោឈ្មោះប្រុសប្រមាត់កំរើកទី7យៈខមតកោឈ្មោះប្រុសខ្មោចចូលហើយទី8ហ្នឹងភិយសនមតកោឈ្មោះប្រុសតែសោកស្ដាយនៅវត្ថុដែលបាត់បង់មានញាតមានទ្រព្យសម្បត្តិជាដើមដែលបាត់បង់ទៅហ្នឹងក៏កើតការសោកស្ដាយក៏នៅឈួតដែរអញ្ចឹងសូរានេះយើង ស្ដាប់ ធម៌ដែលព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងចូលនៅក្នុងសូរមត្តកោហ្នឹងគឺឈួតព្រោះការផឹកទឹកស្រវឹងគាត់ចាស់ញាតិញោមស្ដាប់ពាក្យហ្នឹងទៅដូចជាមិនជាពិបាកយល់អីទេព្រោះយើងមើលមនុស្សឈួតអត់ដឹងអីទេមនុស្សឈួតពេលដែលឈួតដល់កម្រិតទៅគឺលេងដឹងខុសដឹងត្រូវដឹង ល្អអាក្រក់លេងដឹងថាម៉ែឪមិនបងប្អូនមិនញាតិមិនក៏ដឹងទេ ដើរទៅណាស្រែកឡូឡា ស្រែកឡូឡាកប់កវែងដុំដីដំបងអីឬមួយក៏ដើរតាមផ្លូវអីមិនដឹងថាតើណាឆ្វេងកណាស្ដាប់ទេអាហ្នឹងគឺមនុស្សឈួតណាយើងអត់ប្រកាន់ទេយើងថាមនុស្សឈួតទៅប្រកាន់ឯវាហើយមនុស្សឈួតមនុស្សស្រុកខ្មែរវិញគឺចិត្តទៅវត្តចូលចិត្តតែត្រេកនៅវត្តបាទ ហើយបើថាដល់ថ្ងៃថ្ងៃថ្ងៃណាថ្ងៃណាមិនសូវមិនសូវនិយាយទេបើថាដល់ថ្ងៃសែលហ្នឹងនិយាយហ្មងអូសិលថាមកយប់អត់ដេកទេណានិយាយរហូតហ្មងមែនទេជាការពិតខ្ញុំថានៅវត្តភ្នំជាងហ្នឹងនៅជិតផ្លូវហ្នឹងអញ្ចឹងមកឈួតអាសាចូលទៅដេកនៅនឹងសាលាឆាំនេះក៏កញ្ចោះនៅមុខវត្តហ្នឹងក៏អាសាចូលទៅដេកដែរហើយថ្ងៃអញ្ចឹងគេទៅបាត់ទៅដឹងតើណាទេល្ងាចឡើងមួយហ្នឹង បានអាស្ពាយមួយនឹងដឹងស្អីទេមានដឹងពីកណាត់សម្ពុតមានដឹងពីដុំដីវាស្អីណាស្ពាយរបស់គេហ្នឹងហើយថ្ងៃក្រៅថ្ងៃសិលមិនសូវនិយាយទេបាយឆ្អែតដល់ដេកឬក៏ដើរទៅបាត់ទៅតែបើថាថ្ងៃសិលណាអូនិយាយមិនដឹងជាស្អីទេរឿងណារឿងណីតែឯងទៅវោះព្រឹកចឹងបានអឺវាទៅជាទម្លាប់ ខ្មែរយើងប្តីប្រពន្ធអីក៏ដោយកូនចៅអីក៏ដោយនរណាក៏ដោយដែរណាជាពិសេសប្តីប្រពន្ធឲ្យតែល្អូរទៅច្រើនអញ្ចឹងណាគេថាប្រព័ន្ធល្អរត់ច្រើនចឹងប្តីថាទេថ្ងៃនេះដូចមិនថ្ងៃសិលទេថ្ងៃនេះដូចមិនថ្ងៃសិលបើល្អច្រើនមែនហ្នឹងហើយហើយប្តីប្រព័ន្ធប្រព័ន្ធក៏ចឹងដែរបើថាប្តីល្អច្រើនទៅថ្ងៃនេះដូចមិនថ្ងៃសិលទេគាត់ល្អច្រើនដែរ ហ្នឹងគឺ តាមពិតយកអាពាកហ្នឹងឯងមនុស្សឈួតគឺថ្ងៃសិលហ្នឹងណានិយាយច្រើនណាស់ដូចដូចខ្មោចចូលចឹងថ្ងៃថ្ងៃសិលតែចឹងបានថ្ងៃសិលហ្នឹងបើយើងនិយាយពីកលេសវាកើតច្រើនណាស់ថ្ងៃសិលណាពុទ្ធបរិស័ទបាទសពបានសិកាសមាទានសិលហើយណាថ្ងៃសិលហ្នឹងគឺកលេសកើតច្រើនណាស់ចឹងមិនអោយសមាទានសិលដើម្បីក្រោបសង្កត់នៅកលេសហ្នឹង ចឹងសរុបមកវិញមកថយវិញមកថាសុរមតកោនេះមនុស្សដែលផឹកទឹកស្រវឹងគឺឈួតទាំងនៅក្នុងបច្ចុប្បន្ននេះហើយពេលដែលផឹកស្រវឹងមែនតែនទៅគឺអត់ស្គាល់ខុសអត់ដឹងខុសដឹងត្រូវអត់ដឹងនេះណាម៉ែឪបងប្អូនប្រពន្ធកូនណាអត់ទេហើយមនុស្សមនុស្សស្រវឹងពេលមែនតែនណាធ្វើបាបខ្លួនឯងជាងមនុស្សឈួតទៀតទៀត ដែលធ្វើបាបរួចឯងធ្វើបាបខ្លួនឯងជាងរួចឈួតទៀតនោះមនុស្សឈួតពេលខ្លះវាវាដឹងផ្លែកដេកណាវារោគផ្លែកដេកត្រឹមត្រូវណាតែវារោគផ្លែកដេកត្រឹមត្រូវណាតែតែមនុស្សឈួតហ្នឹងអត់អើមនុស្សស្វឹងអត់ទេពេលមែនតែនទៅស្វឹងមែនតែនទៅណាផ្ទះធ្វើអត់នៅទេអត់ដេកទេផ្ទះក្រាលក្តារស្អាតក្រាលការ៉ូស្អាតអត់ដេកទេតែសុចដេកដីសុចដេកដីទៅ អានេះគ្នាមិនមែនចូលចិត្តទេតែហ្នឹងមកពីគ្នាភ្លេចភ្លេចស្មារតីណាជើមកឈួតហើយលេងដឹងអីហើយឈួតលេងដឹងអីហើយណាឈួតលេងដឹងអីហើយគឺថាអឺឈួតលេងដឹងអីអឺអត់មានឡើងនេះលើផ្ទះទេដេកដៃដេកដៃណាពេលខ្លះទៅក្អួតឆ្កែស៊ីកំអួតលិតមាត់ទៀតណាលិតមាត់ទៀតឆ្កែវាអាណិតអត់បានយកទឹកទៅលា ខ្ជិលយល់ទៅតលៀងយល់អីលឹកមកអាហ្នឹងវាអញ្ចឹងទៀតគឺថាហើយពេលខ្លះទៀតមនុស្សឈួតវាជុះវាលោមវាវាមិនងាយជុះនំដាក់ខដាក់អាវដែរវាទេវាទោះបីតែវាជុះចិត្តកន្លែងដេកឬក៏វាជុះដាក់កន្លែងណាមិនល្អប៉ុន្តែវាមិនងាយជុះដាក់ខអាវទេប៉ុន្តែ មនុស្សស្វឹងមែនទែនឈួតជាងមនុស្សឈួតទៀតជុះអាចជុះលោមដាក់ខអាវខ្លួនឯងទៀត អូអាហ្នឹងវាដល់ស្រាក់កពូលឈ្មោះមែនទេមែនជាការពិតទេណាអ្នកខ្លះផឹកមែនទេទៅដេកនោមដាក់ខោដាក់សំពត់អត់ដឹងទេអាហ្នឹងគឺឈ្មោះដល់ស្រាក់ហ្នឹងណាចឹងបានប្រពុតព្រះអង្គប្រើ ពាក្យថាសុរមតកោហ្នឹងឈ្មោះប្រពុតទុស្រវឹងហ្នឹងណាឈ្មោះប្រពុតទុស្រវឹងហើយដល់ពេលដែលផឹកទឹកស្រវឹងបាត់បង់ស្មារតីអស់ហើយ ដោយកូនចាស់យើងសំណោលោកលើអំពីតោសនៃការផឹកសារា5អ6យ៉ាង បច្ចុប្បន្នចឹងណាតោសនៃការផឹកសារា6យ៉ាងបច្ចុប្បន្នដែលពពុទ្ធព្រះអង្គទ្រង់សម្ដែងជាមួយនឹងសង្គាលកៈមេឡុកហ្នឹងកូនចាស់ញាតិយកបានស្ដាប់ហើយបាញ់មិញហ្នឹងមានស្អីខ្លះមានមានវិន័យទ្របសម្បត្តិឆ្លោះគ្នា កាត់រោគហើយនឹងបាត់បង់គេគេខ្មាស់ហើយនឹងខូចកិត្តិយសហើយនឹង បាត់បង់ស្មារតីសំដែងនៅក្នុង319ណាគាត់ចាស់ញាតិញោមចង់មើលភាគភាគ79អ19 319សាកពីទីខេនិកាយវគ្គនៅក្នុងសង្គាលកៈសោតហ្នឹងពោតព72ខ្ញុំនៅថ្មចាំហ្មងដល់72ហ្នឹងដល់72ហ្នឹងណានិយាយអំពីតោសនៃការផាត់ទិញស្រវឹង6យ៉ាងហ្នឹងទី1 ជាហេតុដើម្បីវិនាសត្រូវសម្បត្តិឃើញខ្លួនឯងទី2ជាហេតុដើម្បីបង្កចំនួនហើយទី3ជាហេតុដើម្បីបង្ករោគនៅក្នុងខ្លួនបង្ករោគនៅក្នុងខ្លួនហើយទី4បាត់បង់នៅកិត្តិយសធ្វើឲ្យអបយសហើយទី5ហ្នឹងគឺបង្ហាញគេ ខ្មាស់ចេះអៀងខ្មាស់ទេ មកញោមញោមម៉ែញោមណានឹងថា ចូលចិត្តនិយាយការប៉ិតចូលចិត្តនិយាយការប៉ិតហ្នឹងហើយនិយាយការពិតខ្លះទៅណាញោមនិយាយវិចិត្រវិជាយ៉ាងអីអត់ដឹងទេហើយទី6ហ្នឹង គឺបាត់បង់នៅស្មារតីនេះឯងពួតមែនទេណាកន្លែងហ្នឹងអញ្ចឹងការបង្ហាញគេខ្មាស់នេះណាមិនថាស្រីមិនថាប្រុសទេតែមិនថាស្រីមិនថាប្រុសទេ ឲ្យតែផឹកសង្វឹងអាហ្នឹងមិនមែនសង្វឹងលំអាដមុំទេណាមិនមែនសង្វឹងតិចតួចទេណាសង្វឹងមែនទេទៅដេកកណ្ដាលផ្លូវអទេសគោឲ្យអត់មានសម្ពុតស្លៀកពាក់ទៀតមិនថាត្រែងថាប្រុសទេប្រហែលដល់ថ្នាក់ហ្នឹងទេផ្លេចអស់លីងមែនទេខ្ញុំថាខ្ញុំថានៅក្មេងៗមានណាមាន គេសុខចិត្តបោះអទេសវាំងហ្នឹងទេដេកអត់មានសម្ពាត់មានអីទេស្រីស្រីអីស្រីស្រីស្រីម្នាក់ហ្នឹងមិនស្រីស្រីទូទៅទេតែខ្ញុំទៅវ៉ាន់ដែរពេលដែលស្រវឹងមែនទេទៅគឺថាអាគេខ្មាស់ហ្នឹងអត់មានអត់អត់មានបាត់បាំងទេអត់មានបាត់បាំងទេអញ្ចឹងបាន ថាប្រពុតព្រះអង្គប្រដែងពីទោសបច្ចុប្បន្នហ្នឹងគឺយើងគួរតែពិចារណា ណាគួរតែពិចារណាឃើញជាស្ដែងអញ្ចឹងបងតែអត់ចាំបាច់ទៅក្នុងបរលោកទេហើយពេលដែលផឹកមែនតែនទៅស្រវឹងអើផឹកមែនតែនទៅណាគឺដូចអឺភ្លើងដូចរបៀបថាសឹងថាយមរាជបញ្ជូននេះរយៈបានយកទៅរស់ណាតែហ្នឹងហើយហើយអ្នកខ្លះហ្នឹងផឹកពេលផឹកមែនតែនទៅដេញខ្មោចដេញប្រេតដេញនរក ចូលទៅដេញពេញទៅវត្តទាំងណាចូលទៅដេញពេញទៅវត្តស្រុកខ្ញុំដើមមានមានពេលសវងមែនតែនទៅរត់ចូលវត្តនោះថាគេយកគេតាមយកគាត់មើលកាត់កាត់ចង្អុលលើចុងឈើមើលមួយច្រើនណាស់មើលមើលមួយច្រើនណាស់ហើយរត់ពួនរត់ពួនពេញសាលាឆានរត់ពួនពេញក្បែរគាត់លោកទាំងថាគេមកយកគាត់អានឹងដល់ថ្នាក់ហ្នឹងទាំងផឹកប៉ុណ្ណឹងអត់ឈប់ទៀតណាអត់ខ្លាចទេណាផឹករហូតទាំង ចឹងបានរឿងការផឹកទឹកស្រវឹងនេះតោះបច្ចុប្បន្នហ្នឹងគឺពុទ្ធព្រះអង្គប្រាប់អស់ហើយណាហេតុដើម្បីឲ្យវិន័យទ្រព្យសម្បត្តិហ្នឹងយើងមើលដោយក្មួយអាណាថាបនិកសដ្ឋីចឹងណាទ្រព្យសម្បត្តិប្រចាំត្រកូល40កោតបំផ្លាញអស់លេងផឹកផឹកផឹករហូតដល់អស់លេងហ្មងទៅទៅផ្ទះលោកអាណាថាបនិកសដ្ឋី រដ្ឋមន្ត្រីកសិដ្ឋីឲ្យ1000កាប៉ុណ្ណាក៏ធ្វើដល់រោស៊ីអត់ទៅរោស៊ីស្អីគេយកទៅផឹកអស់ទៀតទៅលើក្រោយឲ្យ500យកទៅធ្វើដល់រោស៊ីអត់រោស៊ីយកទៅផឹកអស់ទៀតទៅលើក្រោយឲ្យសម្ពត់ចាស់ពីភ្លៀងយកទៅលក់ផឹកអស់ទៀតអត់មានយកទៅរោស៊ីស្អីទេលើក្រោយទៅទៀតលោកសិទ្ធិអត់បានឲ្យនៅបំរើអូសកយកចេញទៅស្អីក៏មិនអោយទៅក្រោយ ដែលធ្លាក់ខ្លួនដល់សុំទៀនគេលហេលហាមដេកតាមរយៈទៀននៅប្រទេសរហូតដល់ងាប់ទៅហ្នឹងអាហ្នឹងវាជាទោសបច្ចុប្បន្នចាំមិនចាំបាច់ទៅក្នុងបរិលោកទេហើយដោយសទ្ធិបុតអីយើងធ្លាប់ស្ដាប់ហើយមានទ្រព្យសម្បត្តិ160កោតលាយអស់អត់មានសល់ទេទេខាងប្រពន្ធ80កោតខាងខ្លួនឯង80កោតបូកបញ្ចូលគ្នាទៅ160កោតអត់ពីម៉ែឲ្យកសងខាង ទៅមានអីផាក់ស៊ីផាក់ស៊ី ជួលតារា ចម្រៀងរំច្រៀងរំច្រៀងផាត់ស៊ីសេវកបិតមិនល្អចាយវាទៅសម្បត្តិច្រើន180 160កោបអស់លេងធាក់ខ្លួនដល់សុំទៀនគេធាក់ខ្លួនធ្វើចោលអាហ្នឹងវាវាអញ្ចឹងណាហើយហេតុកើតរោគអីយើងដឹងហើយអ្នកផាត់ផាត់មែនទេដល់អត់បាយអត់ទឹកចង់ក្រោយហើមស្ពីងដោយខ្មោចងប់ព្រឹងហើយអញ្ចឹងអត់ដឹងអញ្ចឹងហើមដល់ពីបាត់ជើងដល់ចុងសក់ តែហើមធំជាងគេហើមកោះពោះតែយើងថាគាត់ទីទឹកណាក្រាន់ក្រាន់ថ្លើមតែក្រាន់ថ្លើមព្រោះថាពេលដែលផាត់ទៅអត់បាយពេលអត់បាយទៅអាពួកវងតង្កើនៅខាងក្នុងហ្នឹងវាវាងើបមកចិញ្ចក់ថ្លើមចិញ្ចក់អីអីហ្នឹងតែវាធ្វើឲ្យក្រើមហ្នឹងថ្លើមហ្នឹងវាក្រៀមហើយវាធ្វើឲ្យកាពះពោះវេនហ្នឹងវាកាន់គ្នាវាក្តៅវាដាច់ ធ្លុះធ្លាយអស់ទៅអោធ្លាយអស់ទៅយើងហៅថាផឹកធ្លាយកពះធ្លាយកពះហ្នឹងអញ្ចឹងទៅតែបេះដូងហ្នឹងក៏ដូចគ្នាដែរវាស្វិតស្អស់អញ្ចឹងទៅក៏គេថាវាអីវាក្រិនថ្លើវាកើតទេទឹកអីចឹងទៅណាចុងក្រោយមានស្អីតែក្រោយវាទៅនៅស្រុកអីគេអាស្រុកឡហ្នឹងណាហ្នឹងចឹងអត់មានអីក្រៅពីហ្នឹងទេធ្វើឲ្យកើតជំងឺសពគ្រប់បែបយ៉ាង ហើយអ្នកខ្លះគេថាអ្នកអត់ផឹកក៏ឈឺដែរគ្នាហ្នឹងអាហ្នឹងវាជាការពិតហើយអារឿងអត់ផឹកក៏ឈឺដែរក៏ប៉ុន្តែអារឿងអ្នកផឹកដែលបង្ករោគនោះវាច្រើនច្រើនណាដូចនៅអូស្ត្រាលីនេះអញ្ចឹងម្នាក់ហ្នឹងផឹកអូយផឹកយុហាជាងគាត់ក្រោកខ្លើមគាត់អីយ៉ាងទៅទៅពេទ្យទៅគេមិនអោយផឹកអោយឈប់ផឹកបើអ្នកឯងឈប់ផឹកអាចរស់នៅបានយូរបន្តិចអត់ឈប់ទៅផ្ទះវិញផឹកទៀតប្រពន្ធកូននិយាយក៏មិនស្ដាប់ដែរ ប៉ុនកូននិយាយទៅក៏ប្រាប់ប្រពន្ធប្រាប់កូនវិញថាជីវិតអញបើលះអាហ្នឹងមកទៀតចប់ហ្មងណាទៅជីវិតអញបើលះអាហ្នឹងមកទៀតចប់ហ្មងណាដល់ពេលចុងក្រោយហើយពួកប៉ុនទៅជើអញ្ចឹងទៅ ស្រាប់តែអាសេចក្តីទុកលំបាកនោះវាខ្លាំងពេកអញ្ចឹងក៏ប្រាប់ប្រពន្ធថាបើដឹងតែឈឺលំបាកអញ្ចឹងអត់ផឹកមិនដឹងគេប្រាប់បើតាប្រាប់លឺតែគេថា ឬតែគេថាមិនទាន់ដឹងខ្លួនឯងណាមានអីចង់ត្រូវប្រពន្ធគាត់អត់ដិតវិញដែរតែបើដឹងតែឈឺលំបាកអញ្ចឹងអត់ផឹកអត់ផឹកអីពោះពេលឲ្យបងពោះពេលឲ្យបងកូនប្រពន្ធកូនស្ដាប់ប្រពន្ធកូននិយាយមិនស្ដាប់ទេតែពេទ្យនិយាយថាមិនស្ដាប់ទៅចោះប្រពន្ធកូនមើលរាល់ថ្ងៃហើយមិនស្ដាប់ទៀតចង់ក្រោយមានអីទេមានពោពាកគោអាសូគោអត់ដល់តែប៉ុណ្្នឹងទេ ស្នាអញ្ចឹងរឿងបង្កឲ្យគាត់រោគហ្នឹងគឺចឹងឯងគាត់ចាស់ញាតញោមឃើញហើយមេក្មេងឯងនិយាយដើមទៅស្រុកខ្ញុំដានតិចទៅញោមស្រីពុកស្ដាប់ហ្នឹងបាទក្មេងក្មេងហ្នឹងអាយុ20ជាង30ជាងក៏មានដែរផឹកផឹកប្រចាំភូមិហ្មងទៅហើយពេលដែលអ្នកចាស់ចាស់ថាអឺឯងសម្រាប់ខ្លះទៅយត់ងប់ទាំងក្មេងណាហើយគេថាមិនគេថាគេងប់ក៏ពេះមិនអីផង គេថាគេងប់ប្រពេះមិនអីផងណាមានអីទេផឹកអត់ស៊ីអត់ចង់ផឹកផឹកទៅហើមដូចខ្មោចងាប់អញ្ចឹងណាទេហើយមានងប់ផងក្មេងហ្នឹងងប់ផងក្មេងហ្នឹងគេដែរហើយមានម្នាក់ទៀតនោះក្មេងដែរអាយុតង30ដែរផឹកប្រចាំភូមិហ្មងទេផឹកប្រចាំភូមិហ្មងចុងក្រោយកើតរោគថ្លើមងប់អាហ្នឹងសត្វតាអ្នកល្បីទេល្បីល្បីគេថា ផឹកតលគេក្រអស់ហ្នឹងផឹកយកឈ្នះបាទផឹកតលគេក្រអស់មកស្រុកមានមួយហ៎ស្រុកមានមួយផឹកតលគេតលគេក្រអស់បានបានបានក្រគាត់គេអានឹងឈ្នះគេទៅប៉ុន្តែឈ្នះហ្នឹងឈ្នះហ្នឹងទៅមុនគេទៅមុនគេទៅមុនគេទៅទៅទីប្រឆាមុនគេទៀតណាទៅទីប្រឆាមុនគេឈ្នះគេហ្នឹងគឺទៅទីប្រឆាមុនគេទៀតអញ្ចឹងបានយើងយើង សង្កេតពិនិត្យមើលទៅព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងមិនខុសទេ រឿងការផឹកទឹកស្រវឹងជាហេតុដែលវាកើតជំងឺក្នុងខ្លួនហ្នឹងគឺជាការពិតណាហើយរឿងផឹកទឹកស្រវឹងហើយបង្កចំនួននេះអាហ្នឹងខ្លាំងហ្មងណាបង្កចំនួនអ្នកផឹកពេលតែមែនតែទៅពាក្យមួយម៉ាត់ហ្នឹងនិយាយ110មិនឆប់ទេណានិយាយទៅដដែលដដែលដដែលណា ពេលខ្លះប្តីផឹកសវឹងអញ្ចឹងទៅលោកអ៊ូដដែលដែលអាពាកប្រមាត់តោមុនលួនដែលដែលហ្នឹងប្រព័ន្ធមុនហ្មងទៅមិនតបបន្តឲ្យទេប៉ុន្តែអាដែលអាដែលពេលឯងទ្រាំអត់បានឆ្លោះជាមួយនឹងផឹកទៅទៅជាគួរជាមួយនឹងផឹកទៅទៅណាហើយប្រព័ន្ធខ្លះដូចគ្នាដែរផឹកសវឹងទៅអាដែលអាដែលហ្នឹងពាកប្រមាត់ហ្នឹង100ដងហើយមិនទាន់ឈប់និយាយទៀតប្តីថាអញថាមិនតបបន្តទេប៉ុន្តែវាអាដែលអាដែលពេលដាក់មកជើងទៅណាអាដែលវាអញ្ចឹងហ៎ អាហ្នឹងបង្កចំនួនទាំងណារឿងយើងមិនធ្លាប់ជួបយើងមិនដឹងទេបើថាធ្លាប់ជួបវិញគឺថាជាការពិតណាស់អ្នកផឹកហ្នឹងគឺបង្កចំនួននិយាយពីអដែតដែរណាសាំគឺថាសាំចឹងបានខ្មែរយើងវត្តថ្ងៃគេប្រាប់ពាក្យតប៉ែអាណានិយាយច្រើនតប៉ែតប៉ែមែនណានិយាយអដែតអដែតហ្នឹងតើមកតមកនោះពាក្យមួយម៉ាត់ហ្នឹងចូលវែងអស់ហ្នឹងមិនដឹងខុសដល់ត្រូវអីទេនៅបង្កចំនួន បង្កជីវិតរហូតហើយបាត់បង់កិត្តិយសបាត់បង់គេឈ្មោះហ្នឹងគឺជាការពិតណាស់គុណធម៌ប្រហែលក៏ជ្រុះអស់ដែរទេដោយគុណចាស់លើអំពីព្រះសាកតៈអញ្ចឹងគេណាមានរិទ្ធមានអំណាចល្បីល្បាញអាចចាញ់នាគរាជបានទេណាចុងក្រោយគឺថាល្បីមែនទេនៅស្រុកគេជ្រះថ្លាជ្រះថ្លាដើមបញ្ញត្តិព្រះអង្គមិនទាន់បានបញ្ញត្តិសរាផងមានអីជ្រះថ្លាមិនដឹងបានវត្ថុអីពិសេសប្រគេនប្រធេរៈហ្នឹង ពួកចាប់កគីហ្នឹងពួកក្រុមខូចហ្នឹងហើយញោមហើយណែមានអសរាទេដែលលោកមិនដែលធ្លាប់បានបោះផ្សេងផ្សេងបានអស់ហើយមានអីពុតបោសត្វត្រៀមសរាតាមផ្ទះម្នាក់បកែម្នាក់បកែម្នាក់បដោបប្រទេសដាក់និមន្តទៅឆាន់អត់និមន្តទៅបិណ្ឌបាតកូនចាស់ហើយអនុគ្រោះបោះខ្ញុំណាបកែទៅណាមកផ្ទះមកកែមកផ្ទះមកកែរកផ្លូវលេខឃើញបណ្ដោយ ចេញដើរខ្លងទ្វារដេកនៅនឹងដេកដៃនោះដេកដៃនោះអត់មានរោគល់ឈើផ្អែកអីទេដេកដៃនោះមានបាតទៅផ្សេងទៅជីវរទៅផ្សេងទៅណាយកបណ្ដានៅឃើញរឿងដេកដៃអញ្ចឹងនៅឃើញលោកតាមួយអង្គនៅស្រុកថៃពលរដ្ឋមានគេផ្សាយប៉ូលីសគេទៅយកលុបពីក្នុងព្រៃមកក្បែរផ្លូវហ្នឹងទៀត ណាហើយដបទូសតតែច្រកស្រាដបទូសតតែច្រកស្រាទៀតហើយដេកនៅនឹងនឹងនឹងព្រៃលបាតដល់ក្បែរផ្លោកនឹងចពោទៅផ្សេងអាបាតទៅផ្សេងអាថោយាមទៅផ្សេងហើយសើមពេញតែខ្លួននឹងមិនដឹង ថាស្រាកំពប់មិនដឹងថានោមមិនដឹងទេដេកអត់ដឹងខ្លួនទេទៀតណាពួកប៉លិសពួកនៅស្រុកគេទៅយកមកហ្នឹងគាត់ថាអូលំបាកលំមិនមែនតើអញ្ចឹងមិនថាមនុស្សសង្វឹងហ្នឹងមិនថាបបជិតថាក្រហោះទេ ដោយព្រះសាកតៈអញ្ចឹងអត់ដឹងអីទាំងអស់ទេព្រះសម្មាសម្ពុទ្ធព្រះអង្គយាងពីបិណ្ឌបាតវិញមកព្រះអង្គឃើញសួរពិខុតតឡាយព្រះនាងពិខុតតឡាយហើយឃើញសាកតៈនឹងតែឃើញព្រះអង្គព្រះនាងពិខុតតឡាយសាកតៈហ្នឹងណាល្បីសម្ដីរិទ្ធចាញ់នេះទៅរាជបានពិតមែនទេពិតមែនព្រះអង្គចុះឥឡូវសាកតៈហ្នឹងអាចចាញ់ពោះផលិតបានណាមិនបានទេព្រះអង្គ មិនបានទេបងកុំថានេះក្រៀកបីប៉ុបលឹកទៅក៏មិនបានដែរណាអត់បានទេចឹងបានព្រះអង្គថាមរៀនវាខុសតម្លៃគ្រាសាកតៈទៅវត្តគ្រាទៅវត្តហើយសាកតៈហ្នឹងគឺថាពិខុក្នុងពុទ្ធសាសនាមានតែមួយទេមានតែសាកតៈទេដែលគោរពព្រះសម្មាសម្ពុទ្ធជាងគេ ក្នុងពុទ្ធសាសនានេះណាទេណាដឹងថាព្រះពុទ្ធព្រះអង្គ គង់នៅទៅខាងណាគឺដឹងតែសឹងដាក់ស័យស័កទៅខាងហ្នឹងហើយតែគោរពពុទ្ធណាស់ប៉ុន្តែដល់ពេលសវណ្ណពិខុទាំងឡាយយកទៅឲ្យសឹងចំពោះមុខប្រភ័ក្ររបស់ព្រះដែលវិភាកមានអាយុវលលេចទេឡង់អញ្ចឹងម្ដងដាក់ជើងទៅប្រពុតម្ដងដាក់ដៃទៅប្រពុតម្ដងដាក់ក្បាលទៅប្រពុតម្ដងទៅលើម្ដងទៅក្រោមមានអីព្រះអង្គទ្រង់បញ្ញត្តិខាបត់ទៅទៀតយល់ទេពិខុណាផើទឹកស្រវឹងហ្នឹងត្រាបាត់បច្ចិតយៈហ្នឹងរឿងហ្នឹងឯងទៀត ចឹងខ្ញុំណាអាត្មាត្រឹមតែចង់និយាយថាកិត្តិយសគេឈ្មោះទៅធ្លុកដើម្បីគឺត្រូវបាត់អស់ហើយទៅត្រូវបាត់អស់ហើយហើយយើងមើលសប្ថ្ងៃនេះគេណែបាត់បចិត្តយើងមិនបាច់និយាយអីសម័យពុទ្ធទេបាត់បចិត្តសប្ថ្ងៃនេះគេណែបួ20 30ឆ្នាំហើយអង្គខ្លះផ្លិតអីណាផ្លៀងផ្លិតអីថាថាផ្លៀងផ្លិតចុះនៅគ្នាទៅផឹកទៅស្រវឹងពេលខ្លះលេងបើកឡានមួយអត់ដល់វត្តគេចាប់តាមផ្លូវបកស្បោចពោប្រសាប់ទៅ ហើយសូត្រពោះយូរហើយប៉ុន្តែនាំគ្នាទៅឯណាទៅសេពគ្រឿងសង្វឹងសង្វឹងណាគេចាប់សឹកចាប់អីបាត់បង់កិត្តិយសគេឈ្មោះអស់ទាំងអាហ្នឹងគេណាធ្វើឲ្យអាប់អាប់យុះណាធ្វើឲ្យអាប់យុះទាំងហើយយើងមើលក្រហមដូចគ្នាដែរខ្លះធ្វើគ្រូបរិញ្ញាខ្លះនាយកសាលាណាប៉ុន្តែផឹកផឹកតលតែមានផឹកផឹកតលគេលេងដល់អានផឹកផឹកតលឃើញមុខគេលេងហៅអាហ្នឹងគឺបាត់បង់កិត្តិយសគេឈ្មោះអស់លេងហ្មង ហ្នឹងជាការពិតណាស់យើងស្ដាប់យើងពិចារណាទៅរឿងជាក់ស្ដែងអាហ្នឹងទោសបច្ចុប្បន្នហ្នឹងទាំងទី4ហ្នឹងអាទី5បង្ហាញគេ ខ្មាស់ហ្នឹងដូចបាននិយាយអញ្ចឹងទី6ហ្នឹងបាត់បង់ស្មារតីហ្នឹងគឺជាការពិតណាស់សុរមត្តកោហ្នឹងឲ្យតែស្រវឹងហើយឈួតគេថាស្រវឹងហើយឈួតមានអ្នកខ្លះស្រវឹងហើយហ្នឹងណាឆ្លោះជាមួយម៉ែអោម៉ែអោតបតមិនបានទេ ម៉ែឲ្យហ៊ានតបតដេញគប់កវែងដូចជ្រូកអញ្ចឹងណាដេញដូចដេញគប់ជ្រូកអញ្ចឹងតែការខ្ញុំនៅអាត្មានៅក្មេងមានកូនស្រីម្នាក់ហ្នឹងឲ្យតែគិតស្វឹងដងដងគិតរត់ឬម៉ែឲ្យគាត់ហ่ะម៉ែឲ្យគាត់តបតអីស្ដីថាតិចដូចហ្នឹងទាញគាត់អស់ដេញគប់ពេញវាស្រែទៀតដេញគប់ម៉ែឲ្យណាដេញគប់ពេញវាស្រែសាហាវណាស់ទៀតហ្នឹងមកថាមនុស្សឈួត ពេលខ្លាំងមិនដល់ថ្នាក់ហ្នឹងទេតែប៉ុន្តែសុរមត្តកោនេះអ្នកផឹកទឹកស្រវឹងឈួតនេះគឺថាសាហាវជាងមនុស្សឈួតទៅទៀតណាសាហាវជាងមនុស្សឈួតទៅទៀតអញ្ចឹងអឺខ្ញុំកណ្ដាលនិយាយមកដូចជាច្រើនតិចដែរហើយតែតែបង្ហើយមកទៀនបង្ហើយមកចង់បញ្ជាក់ទៅលើសុរមត្តកោនេះអ្នកផឹកទឹកស្រវឹងមួយឈួតតែបច្ចៈបច្ចុប្បន្នហើយមិនបាច់ចាំនិយាយទៅក្នុងបរិលោកទេពុទ្ធព្រះអង្គទ្រង់សម្ដែងតោទៅក្នុងបរិលោកក្លៀកនរក ឡើងវានរកមកបង្កើតជាមនុស្សឈួតឬក៏វិកលចរិតពីកំណើតមកឬមួយក៏ធំដឹងក្តីហើយទៅជាមនុស្សឈួតទៅជាមនុស្សវិកលចរិតអានឹងតោសទៅក្នុងបរលោកតែបច្ចុប្បន្ននេះគឺឈួតស្រាប់ទៅហើយអ្នកដែលផុតទៅស្រវឹងនៅនោះណាហើយរឿងសូរ៉ារឿងមេរៃអីมันជាយើងមិនជាចាំបាច់ឆ្លល់អីច្រើនទេទាក់ទងរឿងសូរ៉ា5យ៉ាងមេរៃ5យ៉ាងអីហ្នឹងដែលគុណចាស់អោយវិជ្ជាហ្នឹងនេះជា ជាវត្ថុផ្សំពីសម័យពុទ្ធដែលតេតោជាមួយនឹងសូរា5យ៉ាងនិងវេរ័យ5យ៉ាងដូចគុណចាស់រៀបរាប់អស់ហើយលើកឡើងអស់គេណារៀបរាប់អស់ហើយតាណាហើយបើយើងនិយាយពីបច្ចុប្បន្ននេះវាក្រៅពី5យ៉ាងទៅទៀតក្រៅពី5យ៉ាងទៀតមានដតីក្រៅពី5យ៉ាងទៀតណា យើងនិយាយពីសូរា5យ៉ាង ទី1បេដ្ឋសូរា សូរាធ្វើពីម្សៅទី2ពោវៈសូរាសូរាធ្វើពីដុំទី3អោទានៈសូរាសូរាធ្វើពីបាយទី4កិនណៈបខិបខិតាណា សូរាដែលគេ ដាក់ពូជសូរាចូល ទី5ហ្នឹងសសំសម្ភារៈសង្យុតាសូរាដែលគេផ្សំគ្រឿងផ្សំផ្សេងផ្សេងពី4កណ្ដាលមកហ្នឹងដល់យើងចូលមកដល់ សម័យបច្ចុប្បន្ននេះការធ្វើនៅសូរាដល់ច្រើន គឺគេធ្វើពីបាយគេធ្វើពីបាយគេដាំបាយដែលថាដាំបាយស្រាដាំបាយស្រាណាសប្ថ្ងៃមាន មានខ្លះដែរពីមុនអូសប្ថ្ងៃគេមិនសូវគេមិនសូវប្រើទេមានតំបន់ខ្លះនៅធ្វើគេដាំបាយហើយគេយកទៅអឺ ប្រឡាក់ជាមួយនឹងតំបែហាតំបែដាក់មេសារ៉ាហ្នឹងហើយគេយកទៅដាក់ពីងទៅឲ្យវាឲ្យវាឡើង ទៅ បានគេយកមកបិទសារ៉ាហ្នឹងគេយកមកឆ្នៃធ្វើជាសារ៉ាបង្ហូរយកទឹកហ្នឹងណាអញ្ចឹងសារ៉ា5យ៉ាងហ្នឹងគឺណាមួយ ធ្វើអំពីវត្ថុណាមួយក៏ដោយគឺទៅជាគ្រឿងស្រវឹងបាបវិចិត្រក្តីក្រហោះក្តីគឺមិនគួរសែបនៅទឹកត្រវឹងនោះទេ ហើយការធ្វើនៅសូរា បើយើងនិយាយអំពី សូរៈជាដកនិយាយពីសូរៈជាដកនេះពីពីដើមមេរៃកើតជាមេរៃសូរាទឹកស្រវឹងប៉ុន្តែ ពីដើមគឺកើតពីមេរៃបើយើងនិយាយតាមប្រវត្តិរឿងរ៉ាវនៅក្នុងសូរៈជាដកនោះណាចាំ កូនចាស់ខ្ញុំខ្ញុំធ្លាប់ស្ដាប់តែរឿងធរៈជាតិ10ហ្នឹងអបណាតែសុំចុចបន្តិចមកទេសារៈជា10ហ្នឹងគឺចង់និយាយអំពីព្រានណាព្រានម្នាក់ហ្នឹងគឺគិតដើរបបាយសត្វរាល់ថ្ងៃអញ្ចឹងណាហើយនៅក្នុងព្រៃហ្នឹង មានដើមឈើធំមួយមានប្រគៀបឈើហ្នឹងមានប្រគៀបឈើហ្នឹងមានទឹកភ្លៀងដក់នៅហ្នឹងហើយនៅមិនឆ្ងាយពីទីកន្លែងហ្នឹងមានចង្ការស្រោសាឡៃកដោះឯងហ្នឹងមានបាក់សាបាក់សៃទៅស៊ីស្រោសាឡៃហ្នឹងហើយ វាពំស្រោសឡៃហ្នឹងមកផឹកទឹកណាគៀបឈើហ្នឹងណាអញ្ចឹងមានស្រូវសឡៃហ្នឹងវាចេះតែជ្រុះចូលទៅក្នុងទឹកហ្នឹងដល់ទៅពេលទឹកអាស្រូវជាតិស្រូវសឡៃហ្នឹងវាត្រាំនៅនឹងទឹកហ្នឹងយូរយូរទៅវាវាទៅជាទឹកមេរ៉ៃវាទៅជាទឹកស្រវឹងណាទៅជាទឹកស្រវឹងអញ្ចឹងព្រានហ្នឹងគាត់ដើរបបាញ់សត្វអញ្ចឹងទៅគាត់ដើរដល់កន្លែងដើមឈើធំហ្នឹងវាចេះតែឃើញសត្វជ្រុះពីលើដើមឈើហ្នឹងមកហើយគាត់ឆ្ងល់គាត់ក៏ឡើងទៅមើល ឡើងទៅមើលទៅឃើញទឹកនៅប្រគាបឈើនោះទៅផឹកសាក់មើលទៅស្រាប់តែស្រវឹងដែរស្រវឹងលេងសัตว์ដែរអញ្ចឹង តាំងពីថ្ងៃហ្នឹងមកគាត់ផលិតមើលតើទឹកហ្នឹងវាគាត់ដាក់ស្អីខ្លះវាមានស្អីខ្លះមើលបន្តឃើញមានស្រូវមានស្អីស្អីណានៅហ្នឹងត្រូវកន្លែងហ្នឹងអញ្ចឹងតាំងពីថ្ងៃហ្នឹងមកគាត់ទៅកន្លែងហ្នឹងរហូតអាសត្វដែលផឹកទឹកស្រវឹងជ្រុះមកគាត់ធ្វើសាច់ក្លែមហើយគាត់ឡើងទៅដួសទឹកមកផឹក ក្រោយមកគាត់ជួបតាបោះមួយរូបក៏នាំតាបោះនៅផឹកដែរនាំតាបោះផឹកដែរតាបោះហ្នឹងផឹកសូរ៉ាហ្នឹងហើយឈប់ពោះជាតាបោះមកផឹកសូរ៉ាជាមួយសូរ៉ាជាមួយព្រាមហ្នឹងឯងហើយព្រាមហ្នឹងឈ្មោះថាសូរៈព្រាមដោយសារតែរកឃើញនៅ អាជីវស្រវឹងនៅមុនគេឲ្យឈ្មោះថាសូរៈព្រាមនេះណាបានព្រះតាបោះហ្នឹងផឹកអាទឹកស្រវឹងហ្នឹងអស់ទៅចាប់ផ្ដើមចេះធ្វើ ចេះធ្វើទឹកស្រវឹងខ្លួនឯងយ៉ាងហៅធ្វើសូរ៉ាធ្វើសូរ៉ានេះ ធ្វើរហូតដល់ល្បីណាទេល្បីទៅនគរមួយហ្នឹងធ្វើសារាថ្វាយព្រះរាជាព្រះរាជាផឹកទៅឆ្ងាញ់សង្វឹងដែរប្រទេសឲ្យធ្វើឲ្យអ្នកនគរផឹក7ថ្ងៃធ្វើផឹក7ថ្ងៃស្រាប់តែអ្នកនគរផឹកឲ្យអត់មានណារោស៊ីអីសោះវល់ផឹកផឹកផឹកមានអីទ្រព្យសម្បត្តិតាមផ្ទះមួយមួយវានេះអស់វានេះអស់ប្រទេសដឹងតែទ្រព្យសម្បត្តិក្នុងនគរវានេះឲ្យវាស្របគេអត់សบายចិត្ត រត់ទៅនគរមួយទៀតធ្វើឲ្យព្រះជាផឹកព្រះជាសយសរានឹងទៅឆ្ងាញ់ឲ្យធ្វើឲ្យនៅនគរផឹកឈប់ឲ្យធ្វើការ7ថ្ងៃមានអីដាក់ពីងធំធំ5 6ពីងហ្នឹងស្រាប់តែពេលដែលសូរ៉ានឹងវាឡើងពពុះមកអាជាតិសវឹងនឹងវាឡើងពពុះមកអាឆ្មាហ្នឹងអាឆ្មាហ្នឹងវាវាលិតលិតទឹកដែលវាហូរតាមមាត់ពីងមកហ្នឹង ស្មាហ្នឹងក៏សង្វឹងដេកពេញដីហ្នឹងដេកពេញដីហ្នឹងអញ្ចឹងពួកអាមាត្យហ្នឹងក៏ទទួលវិរិជាថាបើពិតព្រះសមត្ថទេពអ្នកទាំងពីរអ្នកហ្នឹងមិនមែនធ្វើទឹកស្រវឹងទេគឺធ្វើឆ្នាំពុលទេនោះស្មានឹមស្មាផឹកទឹកនឹងងប់អស់ហើយដេកពេញដីហ្នឹងអត់ដឹងថាស្វានឹងស្វឹងណាអត់ដឹងថាឆ្មាស្វឹងណាអ្នកពួកអាមាត្យទទួលវិរិជាថាបរោះពីរអ្នកហ្នឹងគឺ ធ្វើទឹកទឹកធ្វើទឹកឆ្នាំពុលទេមិនមែនធ្វើសូរ៉ាទេ មានអីព្រះជាលឺអញ្ចឹងខឹងហ្មងបញ្ជាឲ្យគេសម្លាប់ពីអ្នកទាំងពីរហ្នឹងងាប់អស់ទៅណាដល់ទៅពេលសម្លាប់អ្នកទាំងពីរហ្នឹងស្លាប់អស់ហើយអាឆ្មាហ្នឹងវាស្វាងស្រាងវាងើបរត់វិញវាមិនទៅងើបអីវា បានពួកអាម៉ាហ្នឹងទូព្រះជាថាអូព្រះអង្គតាមពិតមាននប់នោះមិនមែនធ្វើទឹកដាក់ថ្នាំពុលអីទេ ធ្វើសូរ៉ាហ្នឹងហើយអាឆ្មាពួកឆ្មាវាទៅលិតទឹកហ្នឹងសវឹងឥឡូវវាមានងប់អីវា វាស្វាងស្រាទៅវាទៅអស់អញ្ចឹងព្រះជាក៏សោកស្ដាយសោកស្ដាយមានលុបទាំងពីរអ្នកហ្នឹងសោកស្ដាយអីបើសម្លាប់ងាប់អស់ហ្នឹងអញ្ចឹងចង់បញ្ជាក់ថាអញ្ចេះបង្ខំមកវិញមកថាតោតោខ្លួនឯងគេដែរធ្វើសារាឲ្យព្រះជាសោយឲ្យព្រះជាឲ្យ ធ្វើដើម្បីឲ្យអ្នកនគរផាត់ចុងក្រោយត្រូវស្លាប់ខ្លួនឯងអាហ្នឹងតោបច្ចុប្បន្នហ្នឹងសូរៈព្រានជាមួយនឹងតាបោះហ្នឹងឈប់ពោះតាបោះហើយ ដោយសារតែផឹកទឹកស្រវឹងទៅវាជាប់រសជាតិទឹកស្រវឹងទៅក៏មកធ្វើតារាជាមួយសារៈព្រានហ្នឹងមានអីចៅក្រោយស្លាប់ពី2នាក់ណាដោយសារតែប្រជាវិជាគេសម្លាប់ដោយសារយកច្រឡំណាយកច្រឡំឆ្មាវាតលិតមុនសង្វឹងដេកពេញដីគាត់ទៅងាប់ហើយពួកអាម៉ាតហ្នឹងមិនបានទៅប្រតិកម្មឆ្មាទៀតទទួលប្រជាតែឆ្មានឹងពលងាប់អស់ហើយមានអីប្រជាខឹងឲ្យយកអ្នកធ្វើស្រាពីនេះទៅសម្លាប់ចោលទៅ ណាអាហ្នឹងអញ្ចឹងនឹងនិយាយពីរឿងសូរ៉ាហ្នឹងតែកាលពីខាងដើមមកហ្នឹងគឺសូរ៉ាព្រានឯងអ្នកឃើញមុនគេហ្នឹងណាហើយមេរ៉ៃហ្នឹងក៏ដូចយើង បានស្ដាប់រួចហើយដែរទឹកដែលត្រាំមេរ៉ៃហ្នឹងគឺមានន័យទឹកដែលត្រាំយូរណាមានពពហៈពពហាសវោណាទឹកត្រាំដែលគេធ្វើអំពីផ្កាឈើទី2ហ្នឹងផល្លាសវោទឹកត្រាំដែលគេធ្វើពីផ្លែឈើទី3ហ្នឹងគឺ មត្វាសវោណាទឹកត្រាំដែលគេធ្វើអំពីទឹកខ្មុំមធុហ្នឹងណាមត្វាហ្នឹងហើយទី4ហ្នឹងកុលាសវោទឹកត្រាំដែលគេធ្វើអំពីទឹកអំពៅទឹកអំពៅត្រាំយូរក៏កើតទឹកស្រវឹងដែរកើតជាមេរ៉ាយដែរទី5ហ្នឹងសំភារៈសង្យុតាទឹកត្រាំដែលគេផ្សំពីគ្រឿងត្រាំទាំង4យ៉ាងកណ្ដាលមកចឹងការត្រាំដោយប្រការណាមួយក៏ដោយឲ្យត្រាំយូរហើយ គឺទៅជាទឹកស្រវឹងហើយ ពេលដែលផាត់ទៅគឺស្រវឹងអញ្ចឹងចាត់ចូលជាមេរ៉ៃតែគេគិតណាឥឡូវខ្ញុំនៅស្មាគិតថាប៉ុណ្ណឹងចោះក៏អីមកច្រើនដែរហើយហើយការសន្ទនាក៏បានតិចដែរហើយនិយាយម្នាក់ឯងច្រើនពេកអញ្ចឹងទៅបន្តជាសំដែងធោវិញមិនមែនសន្ទនាទេអញ្ចឹងរៀបរាប់មកប៉ុណ្ណឹងតែសូមបញ្ចប់តាកតងជាមួយនឹងសរមតកោ ដែរណា ការចាក់ទឹកស្រវឹងនេះគឺឈ្មោះថាឈួតដែរគាត់ថាឈួតដែរហើយឈួតយ៉ាងម៉េចហ្នឹងគឺគាត់ចាញ់ញាតញោមឃើញជាស្ដីខ្លួនឯងហើយសង្គមបច្ចុប្បន្ននេះគឺសម្បូររឿងណាស់ឲ្យតែផឹកទឹកស្រវឹងហើយគឺឈួតបង្កបញ្ហាច្រើនយ៉ាងហ្នឹងនឹងចាំសប្តាហ៍ក្រោយយើងនឹងសន្ទនារឿងនោះទៀតណាអរគុណទៀតតែប៉ុណ្ណឹងសូមអនុមោទនាណាសាធុសាធុហ្នឹងហើយការសន្ទនាវធរ ដល់ពេលនេះគឺ1ម៉ោងកន្លះហើយនមមសំគួរតាមពេលវេលាកំណត់បញ្ចប់នៅការសន្ទនាវធនហ្នឹងគាត់ដឹងថាមិនបានសន្ទនាទេប៉ុន្តែគាត់ថាបានចូលរួមសម្ដែងម្នាក់ម្ដងម្ដងទៅក៏ដល់ម៉ោងទៅហើយចាំសប្ដាហ៍ក្រោយយើងនឹងលើកយកនៅការកិច្ចសន្ទនាបន្តចាសសូមអរគុណដល់គុណចាស់ទាំងពីរព្រះអង្គហើយនិងយោបាសិកាបានចូលរួមការចែករំលែកនៅ ការធម្មនៅសម្ដែងនៅពធទេសនាជូនដល់ ញោមពុទ្ធបរិស័ទស្ដាប់ក្នុងពេលនេះក៏សមលំមុំតាមពេលវេលាតែមុននឹងបញ្ចប់សូមអរគុណហើយនឹងសូមជូនពរគុណចាស់ទាំងពីរព្រះអង្គយោបាសិកាហើយញាតិញោមទាំងអស់គ្នាដែលបានចូលរួមទស្សនាសូមប្រកបតែនឹងសុខចម្រើននិងបានអានិសង្សនៃការស្ដាប់ពធសូមជូនញោមឧបាសិកាលឿមលឹមលឹមឯលឹមឯលឹមលឹមហ្នឹងហើយបណ្ដាញោមញោមបង្កើតគុណចាស់បានចូលស្ដាប់ច្រៀងរហូតតែងតែចូលស្ដាប់ហើយនឹងញោម ញោមបន្តមកទៀតញោមញោមនៅជួយ ស្ដាប់ជាប្រចាំញោមញោមសូយ៉ានេះហ៎ណែណែណែយ៉ានេះតែគាត់តែនឹងចូលចនិចអត់តែបើកភ្លាមគាត់ចូលចៅយ៉ានេះសយសយយ៉ានេះតោសយយ៉ានេះអសូយ៉ានេះតាមពិតឈ្មោះគាត់ឈ្មោះស៊ូយ៉ានេះស៊ូស៊ូយ៉ានេះចៅស៊ូយ៉ានេះ សូមចម្រើនពរញោមសុខសប្បាយហើយនឹងអរគុណដល់ដែលបានឈូឈូសួរយ៉ាងនេះហ្នឹងហើយគាត់តែងតែចូលអត់ដល់បើកភ្លាមគាត់ចូលភ្លាមអញ្ចឹងអរគុណជូនពរឲ្យគាត់មានសុខភាពល្អហើយបានសម្រេចនៅការធម្មទាននៃការសំដែងវធនេះបានមគ្គផលកុសលផលបុណ្យហើយនឹងបានសម្រេចធរចន់ខ្ពស់ក្នុងថ្ងៃអនាគតកំបីគ្លៀងគ្លាតឡើយនៅសូមជួបតែនឹងសុខចម្រើនវឌ្ឍនាយនាបានដោយសេចក្តីថាសូមថ្លែងបង្គំលាសូមចម្រើនពរលាអរគុណចា៎អរគុណចា៎